បាទសូមជម្រាបសួរបងប្អូនជនរួមជាតិពីចម្ងាយទាំងអស់ថ្ងៃនេះខ្ញុំអត់មានផ្សាយទេគឺដើម្បីសាកល្បងเพจថ្មីរបស់ទូទួលនិកសិកាបាទដោយសារតែបងប្អូនយើងមួយចំនួនគាត់មិនទាន់ស្គាល់បាទเพจថ្មីហ្នឹងគឺមានលេខ3នៅពីមុខបាទគឺជាเพจទី3របស់ក្រុមទូទួលនិកសិកាយើង បាទហើយយើងនឹងចាប់ផ្ដើមផ្សាយនៅ ក្នុង page ថ្មីចាប់ពីថ្ងៃនឹងតទៅសូមបងប្អូនជួយ like follow ហើយនិង share ដើម្បីឲ្យបាន បងប្អូនយើងដទៃទៀតឲ្យគាត់ដឹងបាទអឺអត់មានអីទេហើយខ្ញុំឃើញរឿងអស់សំណោចក៏ផ្លែងលើវេទិកាអាស៊ីសេរីដែលបងជុនច័ន្ទបតគាត់បានអញ្ជើញអឺងួនសឿបងប្អូនស្គាល់បងប្អូនមួយចំនួនដែលគាត់ កើតឆ្នាំ80ជាងឯហ្នឹងអ្នកស្គាល់នយោបាយជំនាន់ហ្នឹងគឺគាត់ស្គាល់ហើយបើងួនសឿដែលជាអតីតមន្ត្រីយោធាជាន់ខ្ពស់របស់គណៈបកពុនពេជ្របាទអឺកាន់ធ្វើការនៅក្រសួងមហាផ្ទៃមិនមែនយោធាទេអឺអឺផ្កាយទេផ្កាយ3ដែរណាបាទជាអគ្គស្នងការរង របស់ក្រសួងមហាផ្ទៃកាលពីចំនួនអឺរដ្ឋាភិបាលចម្រុះ នាយករដ្ឋមន្ត្រីទី1នាយករដ្ឋមន្ត្រីទី2ហើយក្រោយមកហ្នឹងក៏ទៅ បង្កើតគណៈបកជាមួយនឹងលោកប្រធានសំរងស៊ីចូលរួមជាមួយលោកប្រធានសំរងស៊ីអឺគណៈបកជាតិខ្មែរហើយក៏ប្លន់ យកគណៈបកជាតិខ្មែរទៅបងប្អូនដែលគាត់នៅក្នុងឆ្នាំកន្លងចុងឆ្នាំ90បងប្អូនស្គាល់ហើយនឹងដឹងអំពីប្រវត្តិនយោបាយរបស់ងួនសឿចម្លែកបងប្អូនបងប្អូនក្មេងៗយុវជនបសកលជាង20ឆ្នាំប្រហែលជានៅក្មេងពេកជំនាន់នោះប្រហែលជាមិនស្គាល់ មិនស្គាល់ងួនសឿទេហើយអឺខ្ញុំអត់មានអីច្រើនទេប៉ុន្តែខ្ញុំនឹងចាក់វីដេអូនៅសារឡើងវិញហើយយើងអង្គុយស្ដាប់ទាំងអស់គ្នាណាបងប្អូនណាបាទដោយសារឥឡូវនេះវាយប់ជ្រៅនៅខាងខ្ញុំវាអត់មាននេះទេអញ្ចឹងយើងអត់បាននិយាយច្រើនខ្ញុំពិតទៅខ្ញុំចង់បង្ហាញ page ថ្មីដើម្បីឲ្យបងប្អូនបានចូលរួមតាមបានផងទេបាទអឺបង បងប្អូនបាទបើបើទស្សនានៅក្នុង34នេះបងប្អូនអាចជួយសូមមេត្តាជួយ share ផងណាបងប្អូនណាបាទនឹងពេកថ្មីរបស់ទូទួលមេសការបាទអឺជំរាបសួរអឺបងសុភាពបាទអឺយាយអូនបាទជំរាបសួរអូខេមានអ្នកមកខមមិនដែរយំយំខ្លាំងយំខ្លាំងបាទជំរាបសួរហ្នឹងហើយអត់ទេខ្ញុំអត់ឈឺក្បាលទេខ្ញុំយប់មិញហ្នឹងខ្ញុំស្ដាប់នោះសោយអស់សំឡេងទាំងអស់គ្នា ធាភឿងជំរាបសួរបងអូខេឥឡូវយើង វីដេអូក៏ប្លែកហ្នឹងយើងនឹងសើចម្ដងទៀតទាំងអស់គ្នាបាទ Facebook និង YouTube សម្រាប់រាត្រីថ្ងៃពុធ ទី19ខែមករាគ្រិស្តសករាជ2022បាទដោយអ្នកស្រី ខែសុនងបានរៀបរាប់ជូនលោកនាងហើយខ្ញុំបាទនឹងមានបទសម្ភាសន៍ផ្ទាល់មួយ ជាមួយនឹងអ្នកនយោបាយជើងចាស់មួយរូបប្រហែលជាលោកនាងក៏បាន នៅចាំដែរអ្នកនយោបាយជើងចាស់នោះក៏ធ្លាប់ជាធ្វើជាមន្ត្រីជាន់ខ្ពស់នៃគណៈបកហ៊ុនស៊ិនពេជ្របន្ទាប់មកទៀតបានធ្វើជា អគ្គស្នងការរងនគរបាលជាតិហើយពាក់ផ្កាយ3បន្ទាប់មកទៀតលោកក៏រត់ចូលទៅគណៈបកជាតិខ្មែររបស់លោកសំរងស៊ីបន្ទាប់មកទៀតក៏មានការដឹងផ្ដាល់ជាមួយលោកសំរងស៊ីហើយដណ្ដើមបានគណៈបកជាតិខ្មែរនោះដល់ជោគជ័យ ហើយក្រោយមកទៀតក៏រត់ទៅ បង្កើតគណៈបកដតេទៀតហើយទីបំផុតនៅឆ្នាំ2011ក៏ស្រាប់តែមានលេចលឺព័ត៌មានថាលោកបានជាមេដឹកនាំក្នុងការចាប់ជំរិត កូនរបស់មេនគរបាលម្នាក់នៅប្រទេសកម្ពុជារហូតដល់តុលាការនៃប្រទេសកម្ពុជាចេញដីកាចាប់ខ្លួនហើយក៏ប្តឹងទៅតុលាការអន្តរជាតិប៉ូលីសអន្តរជាតិដែលហៅកាត់ថាអង្គពលក្នុងការតាមដានចាប់ខ្លួនផងឥឡូវនេះលោកលិចមុខឡើងវិញ នៅ ក្នុង ឆាកនយោបាយខ្មែរឡើងវិញហើយ ហើយតើលោកនឹងមាន ការបកស្រាយបែបណា ខ្ញុំបាទសូមជម្រាបសួរផ្ទាល់តែម្ដងបាទនោះគឺលោកងួនសឿបាទខ្ញុំបាទសូមជម្រាបសួរលោកងួនសឿពីចម្ងាយបាទបាទជម្រាបសួរលោកគុំចាំបាត់ជម្រាបសួរបាទបាទសុខសប្បាយទេលោកងួនសួនលោកងួនសួននៅអីថានៅអីប្រទេសបារាំងបាទបាទបាទមានអីសុខសប្បាយទេហ្នឹងហើយខ្ញុំឆ្លៀតឱកាសនេះសូមគ្រប់ជនរួមជាតិទាំងអស់ដែលនៅក្នុងស្រុកនិងនៅក្រៅស្រុកទាំងអស់គ្នាបាទអរគុណបាទ បាទលោកងឿនសឿលោកបាត់មុខពីឆាកនយោបាយនឹងតាំងតែពីមានការដេញចាប់ខ្លួននាងដេកាឲ្យចាប់ខ្លួនលោកហើយក៏អាជ្ញាធរប្រទេសកម្ពុជានឹងក៏ប្តឹងទៅប៉ូលីសអន្តរជាតិតាមចាប់ខ្លួនលោកពីបទចាប់ចម្រិតកូនលោកសូផតនោះផងតើក្នុងរយៈពេល10ឆ្នាំនេះលោកនៅតាណាធ្វើអីបាទបានស្កាត់មុខរហូតទើបនឹងចេញមុខនៅពេលនេះ ជ្រាបសួរបាទម្ល៉េះបាទខ្ញុំជម្រាបជូនចំពោះចំណុចហ្នឹងខ្ញុំត្រឡប់ទៅក្រោយបន្តិចណែដើម្បីឲ្យលោកជួនច័ន្ទបុត្រនិងជួនរូបជាតិទាំងអស់បានជ្រាបណាអឺខ្ញុំមិនមែនអឺបាត់មុខតែត្រឹមពីឆ្នាំ2010នោះទេបាទតាំងពីឆ្នាំអឺ1997រហូតដល់2000ខ្ញុំនៅមានសកម្មភាពនយោបាយហើយឆ្នាំ2000ហ្នឹងគឺខ្ញុំឈប់ ដូច្នេះមិនមែន2010ទេណាខ្ញុំឈប់ឆ្នាំ2000ពេលនោះខ្ញុំធ្វើលិខិតមួយទៅជូនគណៈបកជាជនខ្ញុំប្រាប់ខ្ញុំប្រាប់ក្នុងឋានៈជាបកមួយដែលចោលសព្វភាពមួយគណៈបកជាជនហើយខ្ញុំធ្វើសម្បត្តិមួយទៅក្រសួងហាប់តីក្នុងលិខិតនោះខ្ញុំនិយាយថាគណៈបកនយោបាយរបស់ខ្ញុំនឹងខ្ញុំសូមផ្អាកដំណើរការដូច្នេះខ្ញុំផ្អាកដំណើរការ បន្ទាប់ពីពេលបោះឆ្នោតឆ្នាំ98ហើយបាទអញ្ចឹងនយោបាយខ្ញុំចាប់ធ្វើខ្ញុំឈប់ធ្វើតាំងពីពេលនោះឥឡូវខ្ញុំត្រឡប់មករឿងដែលលោកមានប្រសាសន៍មិញថាអឺគេចោទប្រកាន់ខ្ញុំតាំងពីនោះមកខ្ញុំមិនទាន់សួរអំពីរឿងចោទរឿងប្រកាន់ទេខ្ញុំចង់សួរថាតើតាំងពីឈប់ធ្វើនយោបាយមកបាត់មុខរហូតនឹងមកដល់ពេលនេះនឹងលោកធ្វើអីហើយនៅស្នាក់នៅតាណាបាទអឺពេលដែលខ្ញុំអឺសូមផ្អាក ពីការងារហើយគណៈបកក៏ខ្ញុំមិនដំណើរការមួយរយៈហ្នឹងខ្ញុំមកនៅស្រុកបារាំងដល់ឆ្នាំ ពី2000ដល់ឆ្នាំដល់ឆ្នាំ2010ខ្ញុំទៅស្រុកខ្មែរបាទហើយខ្ញុំទៅស្រុកខ្មែរធ្វើអីព្រោះខ្ញុំនៅស្រុកបារាំងហ្នឹងខ្ញុំបានធ្វើនិក្ខេបបទអឺ គេហៅស្រុកស្រុកអាមេរិកគេហៅ PhD ណាស្រុកបារាំងគេហៅ Doctora អំពីច្បាប់ ស្ដីពីតុលាការ អន្តរជាតិទីក្រុងឡាអេហើយក្នុងនោះវាមាន ពាក់ព័ន្ធទៅនឹងតុលាការ TPI យូហ្គោស្លាវីហើយនឹងតុលាការកូនកាត់ស្រុកខ្មែរអញ្ចឹងខ្ញុំក៏ត្រឡប់ទៅស្រុកខ្មែរដើម្បីអឺស្រាវជ្រាវធ្វើរីខែបាត់របស់ខ្ញុំប៉ុន្តែពេលខ្ញុំកំពុងធ្វើនោះ ប្រាប់តែមានការចោទប្រកាន់ថាខ្ញុំនេះចាប់ជំរិតកូនលោកសូផនអីចឹងទៅហើយអញ្ចឹងខ្ញុំត្រឡប់មកស្រុកប្រាំងវិញមកនៅបានប្រហែលថ្ងៃខ្ញុំឆ្នាំ2010នោះតដែលខ្ញុំត្រឡប់ទៅស្រុកខ្មែរវិញតែទាំងអស់គ្នាមិនដឹងថាខ្ញុំនៅណាតាមពិតខ្ញុំនៅស្រុកខ្មែរខ្ញុំដើរគ្រប់ទិសទីគ្រប់កន្លែងព្រៃភ្នំក៏ខ្ញុំដើរក្នុងស្រុកក្នុងភូមិក៏ខ្ញុំដើរ របៀបដោយលោកកែមលីគាត់បានធ្វើរួចមកហើយចឹងខ្ញុំដើរដើម្បីអីខ្ញុំចង់ដឹងពីប្រជាពលរដ្ឋខ្មែររស់នៅរបៀបម៉េចប្រជាពលរដ្ឋយួនប្រជាពលរដ្ឋចិនដែលនៅស្រុកខ្មែរហ្នឹងគេនៅបែបណាហើយគេធ្វើអីនៅពេលនោះលោកងួនសឿនៅពេលនោះលោកនៅតែរក្សាសម្ព័ន្ធភាពបំរើ នយោបាយលោកហ៊ុនសែនដដែលទេបានជាលោកមាននៃការចាប់ខ្លួនហើយស្រាប់តែលោកអាចត្រឡប់ទៅបានវិញមានការព្រមព្រៀងមានការសម្របសម្រួលគ្នាបែបណាដែរពេលនោះ លោកអាចទៅប្រទេសកម្ពុជាវិញបានបាទចំពោះចំណុចនេះខ្ញុំចង់ជម្រាបថាបន្ទាប់ពីគេបានចោទប្រកាន់ខ្ញុំមកខ្ញុំមិនដែលបានតាក់ទងទៅលោកហ៊ុនសែនឬក៏នរណាម្នាក់ទេអញ្ចឹងខ្ញុំរស់នៅស្រុកខ្មែរជាប្រជាពលរដ្ឋសាមញ្ញខ្ញុំដើរគ្រប់ទិសទីគ្រប់ទីកន្លែងខ្ញុំជួបមេប៉ូលីសខ្ញុំជួបមេទាហានខ្ញុំជួបអឺមេឃុំមួយចំនួនប៉ុន្តែខ្ញុំអត់បានប្រាប់គេថាខ្ញុំឈ្មោះហ៊ុនសឿទេ ហើយអ្នកណាក៏គេមិនដែលសួរខ្ញុំដែរពួកខ្ញុំតើជាបាទជំរាបសួរបងព្រាបអិនបាទហ្នឹងហើយបាទគាត់នៅស្រុកខ្មែរបាទចន្លោះឆ្នាំហ្នឹងហើយបាទគាត់អត់បានមិនបានប្រាប់ថាគាត់ឈ្មោះងួនសឿតេបាទមិនមិនមិនបានប្រាប់តេអញ្ចឹងគេក៏គ្មានអ្នកណាស្គាល់គាត់ដែរបាទគាត់មិនបានប្រាប់គេតេបាទអញ្ចឹងយើងកុំកុំឆ្ងល់អីបាទជាពលរដ្ឋខ្មែរធម្មតា ចឹងហើយបានខ្ញុំដើរបានមិនមែនខ្ញុំទៅស្រែកប្រាប់ថាខ្ញុំនឹងឲ្យមួនសឿនឯងកំពុងរកចាប់ខ្ញុំឥឡូវចាប់ខ្ញុំទៅទេណាសូមកុំយល់ច្រឡំកន្លែងហ្នឹងលោកធ្លាប់ធ្វើជាអគ្គស្នងការរងនគរបាលជាតិផងដូច្នេះមានន័យថាប្រព័ន្ធតឡាការអប្រព័ន្ធអឺប៉ូលីសនៅប្រទេសកម្ពុជានឹងគ្រាន់តែលោកងួនសឿដើរឲ្យអត់ប្រាប់គេថាឈ្មោះងួនសឿនឹងក៏ជាអកិច្ចរួយរួយចឹងទៅដែរបានដែរ ដូច្នេះមានន័យថាចោលគ្រប់យ៉ាងទាំងអស់ឬមួយក៏អ្នកដែលត្រូវគេចោលប្រកាន់នឹងគ្រាន់តែអត់ដើរទៅប្រាប់គេថាខ្ញុំឈ្មោះងួនសឿខ្ញុំជាចោលនឹងហើយអ្វីត្បិតតែមាននៃការចាប់ខ្លួនអីក៏ដោយចុះក៏អាចគេខ្លួនយ៉ាងបានដែរគួរជឿបានដែរអ្វីដែលលោកមានប្រសាសន៍នេះអឺជឿឬអឺហើយបងសុនចន្ទបតឯងមិនក៏សួរគេអញ្ចឹងមិនចោលឬក៏ចោលខ្ញុំមិនមែនចោលតែការនឹងគេចោលប្រកាន់គេចោលប្រកាន់លោកងួនសឿតែ បាទមិនទៅប្រៀបធៀបអីទៅនឹងចៅអញ្ចឹងបាទมันត្រឹមទៅតែក៏មិនជឿខ្ញុំមិនដឹងទេប៉ុន្តែជាការពិតហើយខ្ញុំអាចជូនជាភ័ស្តុតាងថាខ្ញុំនៅស្រុកខ្មែរហ្នឹងបានដោយសារអីដោយសារទី1ពេលដែលខ្ញុំចូលស្រុកខ្មែរខ្ញុំទៅឡាវហើយចេញពីឡាវខ្ញុំទៅខ្មែរហើយខ្ញុំចេញពីខ្មែរខ្ញុំមកថៃហើយពីថៃខ្ញុំមកបារាំង ដូច្នេះអឺ ខ្ញុំមានភ័ស្តុតាងថាខ្ញុំបានដល់ស្រុកឡាវហើយក៏ខ្ញុំមានភ័ស្តុតាងថាខ្ញុំមកស្រុកថៃហើយខ្ញុំចេញពីថៃមកបារាំងអានឹងបញ្ជាក់ថាឆ្នាំណាខ្ញុំនៅស្រុកថៃហើយឆ្នាំណាខ្ញុំនៅស្រុកឡាវដូច្នេះចន្លោះពីនឹងគឺខ្ញុំទៅណាខ្ញុំទៅស្រុកខ្មែរខ្ញុំចូលស្រុកខ្មែរគ្មានវីសាគ្មានអីទាំងអស់ខ្ញុំដើរធម្មតាដូច្នេះព្រំដែនយើងដូចយើងដឹងស្រាប់ហើយគេមានផ្លូវគេហៅថារបៀងរបៀងពីណាចេញចូលស្រេចចិត្តហើយខ្ញុំចេញចូលតាមផ្លូវរបៀងហ្នឹងបាទ ខ្ញុំចាប់អារម្មណ៍ប្រសាសន៍របស់លោកងួនសឿលោកបាន ថាមានប្រសាសន៍ថាអ្វីត្បិតតែមានដីកាតាមចាប់ខ្លួនរហូតដល់ប្តឹងដល់ប៉ូលីសអង្គតពលអីក៏ដោយចុះលោកអាចចេញចូលប្រទេសកម្ពុជាបានរហូតដល់ដើរស្រាវជ្រាវហើយប្រៀបបដូចខ្លួនលោកទៅនឹងដូចលោកកែមលីផងក៏ប៉ុន្តែ ការពិតនឹងលោកកែមលីរវាងលោកកែមលីហើយនឹងលោកងួនសឿខុសគ្នាឆ្ងាយណាស់លោកកែមលីមិនដែលទៅបំបែកគណៈបកណាមិនដែលទៅកណ្ដាលគណៈបកណាមិនដែលទៅស៊ីឈ្នួលបំរើនយោបាយ បាយលោកហ៊ុនសែនទេមួយជីវិតរបស់គាត់រហូតដល់គាត់ត្រូវគេសម្លាប់វិញនឹងគឺធ្វើការដើម្បីបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដូច្នេះហើយបានជាមានការស្រឡាញ់រាប់អានលោកកែមលីធ្វើទៅតែលោកស្លាប់បាត់បង់ជីវិតហើយក៏ដោយចុះហេតុអីបានជាលោករំលឹកឈ្មោះកែមលោកកែមលីហើយក៏ដូចថាលោកនឹងចុះទៅស្រាវជ្រាវចង់ដឹងអំពីនិគមជនយួនឬមួយក៏វៀតណាមអីនៅប្រទេសកម្ពុជាហេតុអីក៏ប្រៀបធៀបបែបនេះលោក ខ្ញុំប្រៀបធៀបបែបនេះនៅលើចំណុចមួយគឺចំណុចដែលគាត់បានដើរស្អាវជ្រើសគ្រប់កន្លែងក្រៅពីនេះខ្ញុំមិនប្រៀបធៀបទេហើយខ្ញុំចង់ជម្រាបលោកជួនច័ន្ទបុតនៅចំណុចដែលលោកមានប្រសាសន៍ថាខ្ញុំបានលក់ខ្លួនដើម្បីបំបែកបាក់គណៈបកតែនៅកន្លែងហ្នឹងមួយខ្ញុំសូមនិយាយឲ្យច្បាស់ថ្ងៃនេះហើយទៅថ្ងៃក្រោយកុំឲ្យច្រឡំទៀតទី1គណៈបកជាតិខ្មែរខ្ញុំបានបង្កើតគណៈបកនឹងជាមួយលោកសំរងស៊ី ខ្ញុំយកលុយទៅដាក់ដើម្បីជួយគណៈបកមិនមែនទៅដៃទេទេបន្ទាប់មកមិនដឹងហេតុអីទេស្រាប់តែគេដេញខ្ញុំចេញពីគណៈបកពេលដេញមកពីគណៈបកពេលនោះអាចទោះតែជំរាបបានទេត្រូវការចូលរួមប្រកាសគណៈបកជាតិផ្នែកមួយទៅសំរងស៊ីថាដាក់លុយចូលដាក់លុយប្រមាណដែរទៅតែខ្ញុំមិនដឹងសំរងស៊ីទៅតុលាការដើម្បីយកគណៈបកនោះទេលោកជួនច័ន្ទបិតគួរតែដឹងអ្នកដែលប្រដឹងសំរងស៊ីយកគណៈបកនោះគឺឈ្មោះគួងមុនីមិនមែនងួនសឿទេ ដូច្នេះអ្នកដែលយកគណៈបកជាតិខ្មែរគឺលោកគួងមនីមិនមែនងួនសឿទេសូមជ្រាបឲ្យច្បាស់ប៉ុន្តែការទំនាស់របស់ខ្ញុំរយៈពេល2 3ខែបាទបាទគឺលោកគង់មនីគឺជាអ្នកដឹងអឺទៅលោកសំរងស៊ីបាទមិនមែនងួនសឿតៃបាទមិនមែនងួនសឿតៃ ប៉ុន្តែដល់ពេលប្តឹងហើយកាត់ក្តីហើយតឡាការក៏ប្រគល់គណៈបកជាតិខ្មែរនឹងឲ្យទៅលោកងួនសឿតៅបាទឲ្យលោកងួនសឿតៅអញ្ចឹងលោកងួនសឿមិនមែនជាអ្នកប្តឹងតែគឺលោកកុងមនីតែបាទអញ្ចឹងខ្ញុំមិនដឹងដែរដល់ពេលលោកកុងមនីប្តឹងហើយលោកងួនសឿក៏ខ្លាយទៅជាប្រធានគណៈបកនឹងទៅបាទអញ្ចឹងជាមួយសំរាំងស៊ីជាការពិត ហើយរាំងស៊ីក៏ដឹងដែរហើយបន្ទាប់ពីនោះមករាំងស៊ីនៅតែជាមិត្តភក្តិរបស់ខ្ញុំដដែល ខ្ញុំជួបរាំងស៊ីញឹកញាប់ចុងក្រោយខ្ញុំទៅជួបថ្ងៃថ្ងៃទី12ខែ12ឆ្នាំ2021ហ្នឹងយើងបានញ៉ាំបាយជាមួយគ្នាជាមួយប្រពន្ធគាត់ហើយខ្ញុំដូច្នេះបើសិនជាខ្ញុំយកគណៈបកគាត់ហើយទាស់គ្នាដូចលោកជួនច័ន្ទវត្តមានប្រសាសន៍ខ្ញុំមិនអាចនៅជាមិត្តជាមួយសំរាំងស៊ីបានទេហ្នឹងខ្ញុំជម្រាបកន្លែងហ្នឹងឲ្យច្បាស់សូមកុំឲ្យមានការយល់ច្រឡំអឺហ្នឹងហើយលោកប្រធានសំរងស៊ីគាត់មានចរិត ជាអ្នកនយោបាយដែលមានភាពចាស់ទុំ បាទសូម្បីតែហ៊ុនសែនបជាឲ្យគេគប់ក្របបែក4ក្របសម្រាប់គាត់ក្រសួងមហាផ្ទៃចាប់គាត់ទៅក្រសួងមហាផ្ទៃណាបាទធ្វើបាបគាត់គ្រប់បែបយ៉ាងក៏ដោយយើងឃើញថ្មីថ្មីនេះវប្បធម៌សន្តានាឃើញគាត់ទៅហូបបាយជាលក្ខណៈគ្រួសារជាមួយហ៊ុនសែនតើអញ្ចឹងគ្រាន់តែហូបបាយជាមួយគាត់នឹងបាទមិនមែនបច្ចៈថាពីមុនមកនឹងលោកគឿនសឿឯងមិនបានប្លន់គណៈបព្វពីគាត់តែបាទ បាទមិនបានប្រន់គាត់ពីគាត់ទេ បាទនិយាយតាមគាត់ណាបាទអំទៀតរឿងដែលខ្ញុំទៅសហការជាមួយហ៊ុនសែនមិនមែនដោយសារខ្ញុំបែកបាក់ជាមួយរាំងស៊ីទេគឺរឿងមួយទៀតរឿងរ៉ាណារិតរ៉ាណារិតកាលដែលខ្ញុំធ្វើនៅក្នុងគណៈបករ៉ាណារិតខ្ញុំជាអគ្គលេខាធិការរងគណៈបក ហើយខ្ញុំជាមេប៉ូលីសដូចលោកជួនច័ន្ទបុតជ្រាបស្រាប់ហើយពេលនោះលោកហ៊ុនសែនអឺលោកហ៊ុនសែនសុំទោសលោករ៉ាន់រិទ្ធបានឲ្យខ្ញុំទៅស្រុកយួនដើម្បីតាក់ទងជាមួយអ្នកដឹកនាំយួនថាបើសិនជាហ្វុងស៊ីពេជ្រមានរឿងជាមួយនឹងហ៊ុនសែនជាមួយនឹងគណៈបព្វជិជនសូមកុំឲ្យយួនតាក់ទងកន្លែងហ្នឹងសូមជ្រាបច្បាស់ខ្ញុំមិនដែលនិយាយឲ្យពីណាដឹងទេហើយខ្ញុំទៅហ្នឹងណារ៉ាន់រិទ្ធធ្វើសម្បត្តិឲ្យខ្ញុំមួយ ខ្ញុំទៅជាមួយលោកផាន់ស៊ីណាហើយផាន់ស៊ីណារងថ្ងៃនៅស្រុកខ្មែរធ្វើអន្តិយុគាត់ឲ្យគាត់និយាយពីរឿងហ្នឹងទៅខ្ញុំមកវិញខ្ញុំឃើញថាគ្រោះថ្នាក់ចិត្តដល់ហើយសមាជិកពងស៊ុយពេជ្រនឹងអាចស្លាប់ដោយសារកំហុសរ៉ាន់រិទ្ធចង់វាយហ៊ុនសែនហើយវាយយ៉ាងណាក៏មិនជ្រះហ៊ុនសែនដែរព្រោះខ្ញុំស្គាល់កម្លាំងហ៊ុនសែនចឹងហើយបានជាខ្ញុំធ្វើយ៉ាងណាដើម្បីឲ្យរ៉ាន់រិទ្ធចុះខ្សោយឲ្យរ៉ាន់រិទ្ធគណៈបកនឹងបែកបាក់ កុំឲ្យវាយជាមួយហ៊ុនសែនបានប៉ុន្តែដោយលោកជ្រាបស្រាប់ហើយយើងលោកនឹងលោកនេះជាមនុស្សម្នាក់ដែលធ្វើឲ្យគណៈបកហ៊ុនស៊ិនពេជ្រនឹងចុះខ្សោយបើតាមលោកមានប្រសាសន៍ខ្ញុំចង់ឲ្យចុះខ្សោយដើម្បីកុំឲ្យវាយប្រហារទៅលើគណៈបកប្រជាជនព្រោះគណៈបកការពីគណៈបកប្រជាជនត្រូវលោកត្រូវលោកហ៊ុនសែនផ្ដល់លុយកាក់ឲ្យច្រើនប្រមាណដែរទេដែលអឺបង បងព្រៀបអិនតាមពិតទៅណាវីហ្នឹងគាត់ចង់និយាយថានិយាយលាប់ឡាយហ្នឹងគឺនិយាយនេះតាងួនសឿនេះគាត់និយាយលាប់ឡាយណាបាទបាទអឺគាត់ចង់សំដៅទៅលើហ្នឹងណាបាទហ្នឹងហើយបាទអឺគាត់មិនបាននិយាយទៅអ្នកណាតែបាទមិនបាននិយាយទៅអ្នកណាតែគាត់និយាយទៅតាងួនសឿនឹងតើបាទដែលនិយាយលាប់ឡាយហ្នឹងណាបាទព្រៀបអិនបាទសិតតែគ្នាយើងតែ ធ្វើឲ្យលោកคลายខ្លួនទៅជាមនុស្សបំបែកគណៈបករបស់ខ្លួនឲ្យខ្សោយដើម្បីកុំឲ្យតតាំងជាមួយគណៈបកប្រជាជនកម្ពុជាខ្ញុំជម្រាបថាពេលនោះខ្ញុំជា សមាជិករបស់គណៈខ្ញុំជាប្រធានរបស់គណៈបកពលរដ្ឋខ្មែរហើយគណៈបកពលរដ្ឋខ្មែរបានចងសម្ព័ន្ធភាពជាមួយនឹងគណៈបកប្រជាជនដូច្នេះខ្ញុំធ្វើក្នុងឋានៈជាសម្ព័ន្ធភាពហើយខ្ញុំជម្រាបថាឲ្យសួរលោកហ៊ុនសែនទៅសួរលោកហ៊ុនសែនទៅលោកហ៊ុនសែន មិនដែលឲ្យលុយខ្ញុំមួយរៀលយកមកចាយទេប៉ុន្តែលោកហ៊ុនសែនបានចំណាយលុយមួយខែ1000ដុល្លារឲ្យសម្រាប់បងថ្លៃទី ស្នាក់ការគណៈបកនឹងខ្ញុំជម្រាបណាអស់ប្រហែលជាយ៉ាងច្រើន10000 20000ប៉ុណ្ណឹងទេក្រៅពីនឹងលោកហ៊ុនសែនមិនដែលឲ្យលុយខ្ញុំទេហើយបើពីណានិយាយផ្ទុយអញ្ចឹងគណៈបកពលរដ្ឋខ្មែរដែលលោកបកកើតគឺលោកហ៊ុនសែនជាអ្នក sponsor លោកហ៊ុនសែនជាអ្នកគ្រប់គ្រងរហូតដល់មានការបង់ថ្លៃជួលអគារជាដើម បាទគាត់បងថ្លៃជួលអគារជាដើមហើយខ្ញុំជម្រាបរឿងហ្នឹងណារងថ្ងៃគណៈបក13 19,000ដុល្លារពីលោកហ៊ុនសែនបងថ្លៃអគារសោះលោកងួនសឿហេតុអីក៏លោករហូតដល់តែងាកមកប្រឆាំងជាមួយនឹងទំនុំចាស់របស់ខ្លួនឯងបានបាទលោកជុនចាក់បុកក៏សួរថាបើត្រឹមតែ1000ដុល្លារសោះហេតុអីក៏លោកងួនសឿអឺងាកមកប្រឆាំងបកខ្លួនឯងអញ្ចឹងមកពីបងជុនច័ន្ទបុតឯងមិនយល់តែបាទគឺគាត់ គាត់ចង់មិច្ឆៈថាងឿនសឿអញថោកម៉េះងឿនសឿអញថោកម៉េះមក1000ដុល្លារមួយខែបំផ្លាញបាក់ខ្លួនឯងគិតមើលតើងឿនសឿអញថោកម៉េះបាទសំនួរហ្នឹងបាទលុយដូចតិចតួចណាស់អឺមិនមែនរឿងលុយទេដែលខ្ញុំធ្វើខ្ញុំធ្វើដើម្បីការពារការពារអាយុជីវិតរបស់សមាជិកគណៈបកហ្វុកស៊ីពេជ្របើខ្ញុំមានការពារទេហើយថាការពារគណៈបកមានហ៊ុនសែនពេលនោះទេ ប្រហែលជាអ្នកស្លាប់ច្រើនជាងនឹងមិនមែនតិចដូចដូចអញ្ចឹងទេនេះក៏ស្លាប់រាប់ម៉ឺនអ្នកទេបើសិនជាខ្ញុំមិនជួយការពារប្រហែលជារាប់សែនអ្នកហើយសួរទៅសួរភូមិសិនពេកទៅពួកទាហានក៏ដោយពួកនគរបាលក៏ដោយអ្នកដែលនៅរស់ថាតើខ្ញុំបានជួយនរណាខ្លះក្នុងចំណោមនោះខ្ញុំជម្រាបទោះបីជាលោកសូផននឹងក៏ខ្ញុំជួយដែរនឹងខ្ញុំជម្រាបហើយខ្ញុំឆ្លៀតឱកាសនេះ ពេលនេះចង់មកនិយាយជួយលោកសូហ្វុនបែបណាទៅបើតាមដំណឹងដែលយើងដឹងហ្នឹងគឺនៅពេលដែលព្រះអង្គម្ចាស់នរោត្តមរណរដ្ឋនឹងទម្លាក់លោកចេញពីតំណែងអគ្គអឺស្នងការរងឲ្យដាក់លោក សូផនវិញហ្នឹងមានដំណឹងថាលោកអន់ចិត្តសម្បើមណាស់នៅពេលដែលគេដកលោកចេញពីអគ្គ ស្នងការរងនគរបាលជាតិនឹងហើយលោកខ្លួនឯងក៏បានដឹងហើយលោកធ្លាប់មានល្បីឈ្មោះណាស់នៅពេលដែលលោកមានអំណាចកាន់តួនាទីជាអគ្គស្នងការរងនគរបាលជាតិនឹងគឺថាលោកទៅណាមកណានឹងឡានសក្រែតអីពីពេញខ្ញុំពេលនោះក៏នៅប្រទេសកម្ពុជាដែរមនុស្សដឹងក៏ក្រឹបក៏ក្រែងថាអ្នកដែលចេញដំណើរទៅណាមកណាមានឡានសក្រែតឆ្វេងឆ្វាយពេញណាពេញនៃបង្ហាញអំណាច បង្អួតអំណាចនឹងគ្មាននរណាលើសលោកងួនសឿទៀតទេនៅពេលនោះលោកក៏ប្រហែលជាបានជ្រាបហើយលោកខ្លួនឯងជា ជាអ្នកប្រព្រឹត្តខ្លួនឯងហើយបន្ទាប់ពីព្រះអង្គម្ចាស់នរោត្តមរណរដ្ឋដកលោកចេញពីតំណែងនឹងមកពីព្រោះនឹងជា quota របស់ quota របស់គណៈបកហ៊ុនស៊ិនពេជ្រឯដាក់លោក សូផនវិញនឹងលោក អន់ចិត្តសម្បើមណាស់រហូតទៅដល់នេះជាព័ត៌មានគេមើលពីក្រៅមកទេថារហូតដល់លោកខឹងគុំគួនខ្លាំងមែនទែនហើយក៏ចាប់ចម្រិតកូនរបស់លោកសូផននឹងទៅដែលឈ្មោះសូអាកណូនោះប៉ុន្តែពេលនេះឮតំណែងពីលោកផ្សេងទៅវិញថាលោកខ្លួនឯងនឹងជាអ្នកជួយលោកសូផនតើលោក លោកអាចបកស្រាយចំណុចនឹងឲ្យបានច្បាស់មកទេរឿងនឹងវាកើតឡើងបែបណាទៅវិញដែរបាទបាទខ្ញុំខ្ញុំជម្រាបជូនបានពីបញ្ហាហ្នឹងប៉ុន្តែខ្ញុំនិយាយពីរឿងលោកមានប្រសាសន៍មិញថាខ្ញុំនៅភ្នំពេញបើកឡានមានសរ៉ែនចុះឡើងខ្ញុំជម្រាបថាឥឡូវហ្នឹងលោកជួនច័ន្ទបុតរកឲ្យបានតែម្នាក់តែម្នាក់ទេដែលថាបើកម៉ូតូណាណាហើយម៉ូតូនោះបើកសរ៉ែននៅពីមុខឡានខ្ញុំណា ឲ្យយកមកជួបនឹងខ្ញុំនិយាយតទួលជាមួយខ្ញុំព្រោះខ្ញុំជម្រាបណាស្អីស្អីខ្ញុំអាចច្រឡំបានប៉ុន្តែរឿងនឹងមួយណាគឺអត់មានទាល់តែសោះទោះបីជាខ្ញុំទៅចាប់ចោលក៏ដោយខ្ញុំចេញពីផ្ទះខ្ញុំទៅកន្លែងធ្វើការក៏ដោយខ្ញុំទៅស្រុកស្រែចម្ការក៏ដោយមិនដែលមានសរ៉ែនមិនដែលមានសរ៉ែនទេនឹងខ្ញុំជម្រាបណាបើអ្នកណាហ៊ាននិយាយថាខ្លួនជាអ្នកបើកសរ៉ែនអឺដើម្បីបើកផ្លូវខ្ញុំនឹងយកមកជួបខ្ញុំ ដូច្នេះអ្វីដែលលោកជួនច័ន្ទវត្តមានប្រសាសន៍កន្លែងហ្នឹងគឺខុស100%ខ្ញុំហ៊ានធានា100%ឥឡូវអឺរឿងនេះខ្ញុំក៏ដឹងដែរមិនមែនថាបងជន់ចាត់បត់ទេប៉ុន្តែប្រហែលជាគាត់សួរខុសត្រង់ថាបើកសរ៉ែតបាទគេមានឡានគេអាខាងមុខហ្នឹង គេមានឡានគេហ្នឹង បាទគេមានភ្លើងគេហ្នឹងប៉ុន្តែគេអត់វាយសារ៉ែនទេបាទมันបានវាយសារ៉ែនទេប៉ុន្តែគេមានអង្គរៈហែហោមឆ្វេងស្ដាំពីមុខពីក្រោយក្បួនឡាន គឺថាអង្គរៈមិនធម្មតាទេបាទគ្រាន់តែគេមិនបានវាយសារ៉ែនតែប៉ុណ្្នឹងតែបាទអញ្ចឹងមិនគាត់ថាអ្នកណាអ្នកវាយសិតអ្នកបើកឡានសារ៉ែនជិះម៉ូតូសារ៉ែនសូមយកជួបគាត់ទៅបាទខ្ញុំត្រឡប់ពីរឿងលោកសូផនលោកសូផនជាមិត្តភក្តិរបស់ខ្ញុំណាខ្ញុំជួយគាត់ ខ្ញុំមិនដឹងថាហេតុអីបានជាគាត់ណែអឺមកប្តឹងផ្ដាល់ខ្ញុំពីរឿងអញ្ចឹងទេ ហើយប្តឹងផ្ដាល់ហ្នឹងវាអត់មាន ជាការពិតទេហេតុអីបានជាអត់ការពិតលោកជួនច័ន្ទបុត្រតឡាការស្រុកប្រាំងជាតឡាការមួយត្រឹមត្រូវណាស់មិនខុសពីតឡាការស្រុកអាមេរិកទេគឺគេត្រឹមត្រូវណាស់តឡាសកាស្រុកខ្មែរគេប្រន់ទាទោសខ្ញុំហើយគេប្តឹងមកតឡាការស្រុកប្រាំងនៅប៉ារីសថាឲ្យបញ្ជូនអ្នកដែល អឺជាប់ទោសតាមអដែងសេចក្តីសម្រេចរបស់តុលាការស្រុកខ្មែរហ្នឹងទៅឲ្យខ្មែរដើម្បីគេយកទៅដាក់គុកក៏ប៉ុន្តែតុលាការស្រុកប្រាគេទុកពេលឲ្យ10ខែឲ្យក្រសួងការបរទេសនិងអឺក្រសួងយុតិធម៌ខ្មែរបញ្ជូនដូសៀមកឲ្យគេទីបំផុតអត់មានអីទាំងអស់ក្រៅពីការចោទប្រកាន់គេថាថាវាអត់មានផុសតាដល់អញ្ចឹងតឡាការស្រុកប្រាំងគេសម្រេចថាម៉េច គេសម្រេចថាមិនអាចបញ្ជូនអ្នកនឹងទៅឲ្យអ្នកឯងវិញបានទេមានន័យថាខ្ញុំអត់មានទួអីទេខ្ញុំអត់បានធ្វើអីខុសទេរឿងនេះជារឿងនយោបាយនឹងខ្ញុំជម្រាបឲ្យលោកជួនច័ន្ទបតយល់ឲ្យច្បាស់កុំចេះតែលឺហើយជឿគេខ្ញុំមិនជឿទេលោកអឺងួនសឿនេះគឺជា ការសម្រេចរបស់តឡាការយើងបានឃើញមាននៃការចាប់ខ្លួនអីជាដើមក៏ប៉ុន្តែតឡាការប្រទេសកម្ពុជាក៏មិនមែនជាតឡាការដែលមានឈ្មោះជាប់ឈ្មោះថាជាតឡាការដែលវិនិច្ឆ័យទោសដោយយុត្តិធម៌ដែរទេ ខ្ញុំអញ្ចឹងឯងបានជាខ្ញុំសួរនៅពេលដែលលោកមានប្រសាសន៍ថារឿងនេះជារឿងនយោបាយលោកធ្លាប់ជួយលោកសូផនផងទីប្រផុតលោកសូផននឹងក៏ដាក់ពាក្យប្តឹងថាលោកនឹងឯងជាមេខ្លោងក្នុងការចាប់ចម្រិតកូនគាត់ឈ្មោះសូអាកាណូនឹងជាដើមលោកអាចប៉ាន់ស្មានបានទេថាហេតុអីមនុស្សដែលលោកខំជួយសាទីប្រផុតនឹងក៏ងាកមកតាមបំផ្លាញលោកទៅវិញរហូតដល់តែចោតប្រកាន់ធំណាស់គឺជាមេខ្លោង ជំរិតកូនប្រុសរបស់លោកហើយជំរិតយកលុយពីម្ដុំ40ម៉ឺនទៅ50ម៉ឺនដុល្លារគឺកន្លះលានឯនោះតើមានអី ដែលលោកគិតថាលោកសូផនងាកមកប្រឆាំងនឹងលោកវិញងាកមកចង់មកផ្លាយលោកវិញបាទដំបូងខ្ញុំនឹងយល់ដល់ក្រោយមកខ្ញុំស៊ើបបាទអឺសំ អឺនេះបន្តិចសូមជម្រាបបងប្អូនបន្តិចដែលកំពុងតែតាមដានទស្សនាភេកថ្មីរបស់ទូទួលមនសិការដែលមានលេខ3នៅពីមុខជាចំណាំហ្នឹងសូមបងប្អូនជួយ like ជួយ follow ផងបាទដើម្បីយើងផ្សាយលើកក្រោយលើកក្រោយកុំឲ្យបងប្អូនគាត់បាត់អាអាសញ្ញាដែលដែលលោកដែលឃើញនៅក្នុងនៅលើ Facebook បាទនេះគឺជា page ថ្មីរបស់ទូទួលមេតការអញ្ចឹងសូមបងប្អូនអឺ ជួយ like ជួយ share ជួយ share ផងដើម្បីឲ្យបងប្អូនយកទៅទៅទៀតបានឃើញហើយបើបងប្អូននៅក្នុងប្រទេសកម្ពុជា មិនហ៊ាន share ទេគឺចុច like follow នៅលើ page ថ្មីរបស់យើងយើងយើងខ្ញុំបាទពួកយើងនឹងចាប់ផ្ដើមផ្សាយនៅលើ page ថ្មីនេះចាប់ពីថ្ងៃនេះតទៅបាទសូមអរគុណហើយយើងបន្តស្ដាប់រឿងកំ pl ែងបាទឈុតឆាកកំ pl ែងបន្តទៀតបាទបានខ្ញុំដឹងថាលោកសុផនគាត់ប្តឹងមកខ្ញុំនេះ គឺមូលហេតុ2 ទី1មានអ្នកនៅក្រៅខ្នងគាត់គេចង់បានដីខ្ញុំហើយដីខ្ញុំនៅកន្លែងណាដីខ្ញុំ 96A នៅកំពង់សោមសូមលោកអឺទៅស្រាវជ្រាវមើលទៅក្រសួងសុរិយោដីឃើញហើយដីនឹងគឺឈ្មោះខ្ញុំហើយនឹងប្រពន្ធខ្ញុំនៅកំពង់សោមត្រូវបានគេយកបានហើយនឹងទី1ទី2ដី 12ហិកតានៅចន្លោះអង្គការទូរទស្សន៍ចាស់ហើយនឹងស្តាតចាស់ក្នុង12ហិកតាហ្នឹងបានមកខ្ញុំ6ហិកតាខ្ញុំមានលិខិតសញ្ញាពីហ៊ុនសែនព្រោះដីនោះមានទំនាស់ដីមួយកន្លែងទៀតខ្ញុំទិញដែរអញ្ចឹងលោកហាក់ដូចជាចិត្តស្រិតជាមួយលោកហ៊ុនសែនមានទំនាស់ដីទ្រីបណ្ដឹងរហូតដល់លោកហ៊ុនសែនរហូតដល់ហ៊ុនសែនចំណាមកបានដល់ពាក់កណ្ដាលវិញកាលនោះកាលនោះខ្ញុំនិយាយហ្នឹងកាលនោះកាលតែខ្ញុំនៅ គឺសហការជាមួយហ៊ុនសែនមិនមែនក្រោយទេខ្ញុំនិយាយពីពេលនោះណាបាទកាលពីឆ្នាំប្រហែលនេះខ្ញុំភ្លេចហើយប៉ុន្តែកាលពីពេលនោះកាលតែខ្ញុំនៅធ្វើការជាមួយហ៊ុនសែននោះដីមួយកន្លែងទៀត48ហិកតាខាងលិចនៃហាងសាំងរហូតដល់បឹងកញ្ញាដីនោះរងថ្ងៃនេះដីទាំងអស់ដែលខ្ញុំនិយាយនោះណាបើគិតជាលុយរាប់រយលានដុល្លារហើយត្រូវបានគេយកទាំងអស់ត្រូវបានគេយកទាំងអស់ខ្ញុំគ្មានសល់ ប៉ប៉ិនកញ្ចក់ដៃទេហើយអាចថាករណីជាករណីពីលស៊ីពីលបានទេលោកងួនសឿអឺខ្ញុំមិនមែនជួលពីលទេដូច្នេះអត់មានពីលស៊ីពីលទេពួកខ្ញុំអត់បានធ្វើអីទេខ្ញុំអត់បានធ្វើអីធ្វើពីលអីទេនៅស្រុកខ្មែរអញ្ចឹងមិនអាចនិយាយថាពីលស៊ីពីលបានទេខ្ញុំចង់ជម្រាបថាដីត្រអស់នោះខ្ញុំទិញខ្ញុំទិញខ្ញុំចេញលុយទិញហើយលុយបានមកពីស្រុកបារាំងយកទៅស្រុកខ្មែរយកទៅទិញកាលដែលខ្ញុំ ទើបទៅដល់ស្រុកខ្មែរនឹងដីនោះថោកទេមួយ1ម៉ែត្រការ៉េតែ2សេននេះប៉ុណ្ណឹងទេមិនមែនមិនមែនថ្លៃច្រើនដូចឥឡូវទេប៉ុន្តែដីនោះគេយកទាំងអស់ហើយខ្ញុំយល់ថាអ្នកនៅពីក្រោយហ៊ុននៅពីក្រោយនៃលោកសូផនហ្នឹងគាត់ប្រើសូផនឲ្យធ្វើអញ្ចឹងដើម្បីកុំឲ្យខ្ញុំចូលស្រុកខ្មែរបានដើម្បីខ្ញុំទៅទៀមទាយកដីរបស់ខ្ញុំនឹងបានជាមួយវិញអាហ្នឹងទី1 ទី2លោកសុផនជាមនុស្សខលខូចដែលមានស្រីច្រើនមានប្រពន្ធចុងច្រើនក្នុងចំណោមប្រពន្ធចុងហ្នឹងមានរហូតដល់កូនហើយកូនហ្នឹងប្រពន្ធដើមគាត់ពេលដែលប្តីស្លាប់ហើយយកយកកូនប្រពន្ធចុងយកមកនៅជាមួយនៅស្រុកប្រាំងនឹងខ្ញុំជម្រាបបើលោកជួនច័ន្ទបុតមិនដឹងដូច្នេះដោយសារគាត់មានស្រីច្រើនគាត់ត្រូវការលុយហើយបើត្រូវការលុយប្រហែលជាគាត់រៀបចំរឿងនឹងឡើងជាមួយអ្នកអ្នក ណានៅក្រៅខ្នងគាត់គេឲ្យលុយឲ្យកាក់គាត់ឬមួយក៏គាត់បោកប្រាស់ប្រពន្ធគាត់ដើម្បីយកលុយហ្នឹងហើយអឺយកមកថាឲ្យក្នុងអារឿងហ្នឹងព្រោះខ្ញុំខ្ញុំមិនបានប្រព្រឹត្តអំពើថោកទាបរបៀបហ្នឹងទេខ្ញុំកុំថាឡើយប្រព្រឹត្តគ្រាន់តែនឹកឃើញខ្ញុំអត់បាននឹកឃើញផងនឹងខ្ញុំជម្រាបហើយលោកសូផនណាគាត់និយាយថាខ្ញុំអឺ ធ្វើអញ្ចឹងជាមួយគាត់ហើយហ្នឹងមិនមែននិយាយទេគឺសរសេរនៅក្នុងអរែងដែលអឺសេចក្តីសម្រេចរបស់តុលាការណាថាមកពីកូនគាត់លែងគ្នាជាមួយនឹងប្អូនថ្លៃខ្ញុំហើយខ្ញុំខឹងហ្នឹងសរសេរសេរជាផ្លូវការលោកលោករសេចក្តីសម្រេចរបស់តុលាការហ្នឹងមើលទៅឃើញហើយ វាវាអះភាសវាអត់សមរម្យនឹងនិយាយអញ្ចឹងខ្ញុំយល់ថាអឺលោកជួនច័ន្ទបុត្រនឹងអាចយល់វាចង់និយាយពីលក្ខណៈលោកលោកគឺពិសិដ្ឋមកថាមានរត់រោគបានមានខាតលក្ខរត់រោគកបអង្សាហើយស្រាប់ស្រាប់ទៅលោកហាក់ដូចជានៅក្នុងក្រុមជាមួយគ្នាបើសិនជាលោកសូផនឹងអាក្រក់អញ្ចឹងមានហើយលោកនៅក្នុងក្រុមអីបងជួនច័ន្ទបុត្រមិនសំណួរបងនឹងសិតតែចង់ប្រៀបបដូច នាងរត់ដកអ្នកខាតលាក់រកកំបាក់អង្សាហើយអញ្ចឹងគាត់នេះមិនមែនកំបាក់អង្សាទេគាត់នឹងកំបាក់អង្សឿបងសឿបាទកំបាក់អង្សឿគាត់ថាគាត់មិនមិនអីមិនអីទេបើបងឯងចេះប្រៀបធៀបនាងរត់រកអ្នកកំបាក់លាក់អីកំបាក់ខាតលាក់រករកកំបាក់អង្សាអ្នកណាខាតលាក់អ្នកណាកំបាក់អង្សាឥឡូវជាមួយបងកំបាក់អង្សឿទៅក្រុមជាមួយគ្នានឹងដែរហេតុអីក៏លោកទៅផ្សារភ្ជាប់ខ្លួនជាមិត្តភក្តិទៅជួយសង្គ្រោះមនុស្សអញ្ចឹងមានន័យថាលោកនៅក្រុមជាមួយគ្នានឹងឯង ខ្ញុំជម្រាបលោកសូផាន់ខ្ញុំស្គាល់តាំងពីស្រុកបារាំងខ្ញុំមិនមែនទៅស្គាល់ទៅពេលនោះទេណាហើយមនុស្សដែលយើងរកថាមនុស្សបាទជំរាបសួរណាមីងមួមួសគឹមណាមីងមួសគឹមបាទនេះងុនសឿហ្នឹងគាត់នៅស្រុកបារាំងនៅចិត្តណាមីងដែរមើលទៅបាទបាទណាមីងស្គាល់គាត់តៃបាទណាមីងស្គាល់គាត់តៃឬមិនស្គាល់តៃមនុស្សអឺខ្ញុំខ្ញុំមានគំនិតចេះថាម្នាក់ម្នាក់គេចង់អាក្រក់ចង់ល្អគេចង់ធ្វើអី ជារឿងរបស់ផ្ទាល់ខ្លួនគេខ្ញុំអត់ទៅគិតខ្ញុំខ្ញុំសរសើរបងជុនចិត្តវត្តម្យ៉ាងគាត់សួរសំណួរចាក់ដារហើយគាត់អង្គុយធ្វើមុខស្មើធ្វើដូចមិនដឹងខ្ញុំសរសើររឿងទឹកមុខគាត់ខ្ញុំសរសើរគាត់ត្រង់ចំណុចហ្នឹងបងប្អូនបាទជាមួយតាសុកអេសានផៃសិផាននេះក៏ចឹងដែរបាទពេលគាត់សម្ភាសគាត់សួរឈៀងវុនសួរអីចឹងទៅដល់ពេលសួរហើយអាចសំណួរគាត់ចាក់ដោតហើយគាត់អង្គុយធ្វើដូចគាត់នឹងត្រង់ស្ដាប់ស្ដាប់យ៉ាងយកចិត្តទុកដាក់ចឹងធ្វើដូចអត់ដឹងរឿងចឹងមក អត់ទៅខ្វាយខ្វល់ទេអ្នកណាចង់ធ្វើអីគឺទៅប៉ុន្តែខ្ញុំគិតពីមនុស្សបើមនុស្សមានគ្រោះថ្នាក់ខ្ញុំជួយបានខ្ញុំជួយបើខ្ញុំជួយមិនបានខ្ញុំមិនដឹងធ្វើម៉េចទេក្នុងលក្ខណៈហ្នឹងហើយដែលខ្ញុំជួយលោកសូផនប៉ុន្តែលោកសូផនជាមនុស្សល្អឬមនុស្សអាក្រក់មិនមែនជារឿងរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនមែនជាអឺអ្នកដែលផ្ដល់គេហៅអឺស្អីអឺភាសាបារាំងគេហៅ moral ខ្ញុំសិលធម៌សុជីវធម៌ បាទខ្ញុំមិនមែនជាអ្នកផ្ដល់សិលធម៌សុជីវធម៌អឺសម្រាប់ថាតានេះល្អតានោះមិនល្អនេះអាក្រក់នេះអត់ទេខ្ញុំអត់ត្រូវការចឹងទេខ្ញុំរាប់អានមនុស្សគឺរាប់អានអ្នកណាមិនក៏ដោយខ្ញុំអត់គិតទេឥឡូវឥឡូវយើងឈានមួយជំហានទៀតលោកងួនសឿ នៅពេលដែលលោកមានទំនាស់ដីធ្លី12ហិកតានៅទួលគោកម្ដុំអង្កានទូរទស្សន៍នឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងចុះមកអន្តរាគមរហូតដល់ធ្វើឲ្យលោកបាន6ហិកតាផងបន្ទាប់មកទៀតនឹងមានរឿងដីនៅឯខាងលិចបឹងសញ្ញាបអីនឹងជាដើមរហូតដល់48ហិកតាគេយកទាំងអស់ហេតុអីពេលនឹងលោកហ៊ុនសែនលែងជួយអន្តរាគមលោករហូតដល់គេយកទាំងអស់បានមានទំនាស់អីគ្នាជាមួយលោកហ៊ុនសែនពេលនោះខ្ញុំជម្រាបដល់ម៉ោងនេះណា ខ្ញុំមិនដែលមានទំនាស់អីជាមួយលោកហ៊ុនសែនទេអត់ទាល់តែសោះក៏ប៉ុន្តែខ្ញុំមិនដែលតាក់ទងជាមួយលោកហ៊ុនសែនទេដែលគេយកដីខ្ញុំទៅប្រមាណហ្នឹងណាបាទខ្ញុំមិនដែលបាននិយាយទៅប្រាប់លោកហ៊ុនសែនថាគេយកដីខ្ញុំអីទេខ្ញុំអត់ខ្វាយខ្វល់ព្រោះខ្ញុំយល់ថាសម្បត្តិទាំងអស់នេះជាសម្បត្តិក្រៅខ្លួនអញ្ចឹងនៅសៀមសៀមតែលោកហ៊ុនសែនជួយជួយកាត់ដីលោកបាន6ហិកតាចំនួន12ហិកតាហ្នឹងហេតុអីមិនគាត់ដឹងបាន គាត់ដឹងព្រោះកាលដែលខ្ញុំដែលនៅធ្វើការជាមួយគាត់នោះកាលនោះខ្ញុំនៅបើខ្ញុំមិនច្រឡំទេខ្ញុំជាអគ្គលេខាធិការរងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីស្តីការគណៈរដ្ឋមន្ត្រីពេលនោះអឺខ្ញុំត្រូវធ្វើប្លង់ដីពេលដែលខ្ញុំធ្វើត្រូវធ្វើប្លង់ដីមានអ្នកគេចេញមកកាងហើយអ្នកមកកាងជាកូនចៅរបស់ហ៊ីងប៊ុនហៀង អញ្ចឹងខ្ញុំឃើញបញ្ហាហ្នឹងខ្ញុំក៏សរសេរស្បត់មួយទៅហ៊ុនសែនហើយខ្ញុំបញ្ជាក់គាត់ថាដីនេះខ្ញុំបានទិញ J1 J2 អញ្ចឹងទៅមានភ័ស្តុតាងគ្រប់គ្រាន់គាត់ពិនិត្យមើលអញ្ចឹងគាត់ចារមកវិញថាសូមឲ្យខាងក្រសួងការពារជាតិសម្រេចហើយដល់គណៈកម្មការក្រសួងការពារជាតិគេក៏សម្រេចឲ្យខ្ញុំហើយជា6ហិកតានៅដីនឹង ហើយខ្ញុំអត់ទាន់បានឃើញផ្លូវធ្វើអីទេហើយកាលនោះទុកខ្ញុំសូមអន្តរាគមពីលោកហ៊ុនសែនមែនឥឡូវនេះខ្ញុំច្បាស់ហើយអំពីរឿងតំណែងតំណងលោកនៅលោកហ៊ុនសែននេះឥឡូវខ្ញុំចង់ងាកមករឿងដែលលោកចោទថាលោកសូផននេះ បណ្ឌិតសាច់រឿងនឹងឡើងដើម្បីចង់បានដីលោកឯជាដើមក្នុងនាមលោកជាអ្នកធ្លាប់ធ្វើការមន្ត្រីសន្តិខ្ពស់បំផុតដែលជាអគ្គស្នងការរងនគរបាលជាតិនឹងផងតើនៅក្នុងអឺ បលិសនឹងឯងតើគេអាចបណ្ឌិតសាច់រឿងចឹងបាននៅពេលដែលគេចង់ធ្វើបាបនៅណាម្នាក់ដោយលោកសូផននោះចង់ធ្វើបាបលោកងួនសឿននោះគេអាចបណ្ឌិតសាច់រឿងចឹងបានរហូតដល់មានឡានលេខសិស្សរបស់លោកនឹងទៅចាប់ខ្លួនសូអាកណូនឹងផងហើយមានទូឯកទូអង្គច្រើនណាស់នៅក្នុងសាច់រឿងនោះដូច្នេះអ្វីនោះគឺជាឆាកលខោនដែលគេបង្កើតឡើងមកតើសាច់រឿងនេះគេធ្លាប់បង្កើតរឿងលខោនតែអញ្ចឹងដើម្បីចង់ធ្វើបាបនៅណាម្នាក់នៅក្នុងប៉ូលីសជាតិខ្មែរនៅបាទលោក ដែលវាធ្លាប់បាត់ពិសោធន៍នៅក្នុងនឹងលោកអាចរៀបរាប់ការពិតខ្លះបានទេអឺខ្ញុំមិនបាច់ត្រឡប់ទៅណាវែងឆ្ងាយទេខ្ញុំនិយាយរឿងមួយដែលលោកជួនច័ន្ទគាត់ធ្លាប់ឃើញអឺរឿងគណៈបកសង្គ្រោះជាតិលោកជួនច័ន្ទគាត់ឃើញទេថាតើមានមនុស្សរបស់គណៈបកសង្គ្រោះ អឺខ្ញុំឃើញខមមិនមួយល្អវិឡាសគាត់ប្រហែលខមមិនសួរថារស់នៅប្រទេសបារាំងមានលុយទិញដីរាប់រយហិកតាខ្ញុំសុំសួរដល់ឆ្ងល់បាទអឺអានេះជាការគិតរបស់ខ្ញុំឯងបាទជាងអត់ដឹងពីរឿងហ្នឹងប៉ុន្តែវាធម្មតាទេអឺជំនាន់ហ្នឹងគឺដីក៏មិនសូវជាថ្លៃប្រហែលដែរជំនាន់ងួនសឿហ្នឹងដីនៅម្ដងម្ដុំបឹងសយ៉ាត អឺប្រហែលជាមួយហិកតាប្រហែលជាខ្ទង់ពាន់ដុល្លារទេមិនដល់ឥឡូវទេបើឥឡូវហ្នឹងប្រហែលជាតម្លៃរាប់សិបម៉ឺនក្នុងមួយហិកតាអញ្ចឹងអឺបើខ្ញុំស្មាន មើលដីនៅដល់ទៅជាបឹងតាយ៉ាបក្នុងកន្លងឆ្នាំ9ជាងឆ្នាំ2000អីហ្នឹងគឺតម្លៃដូចជាមិនថ្លៃ ទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វាទឹកលុយច្រើនដែរវាអាចមាន អំពើពុកអលួយសោកប៉ាន់អីផ្សេងផ្សេងអញ្ចឹងទៅអាហ្នឹងវាអាចធម្មតាទេអាហ្នឹងវាអាចមានប៉ុន្តែខ្ញុំចង់និយាយថាបើយើងគិតថាដីហាងឆេងពីជំនាន់ហ្នឹងវាក៏មិនថ្លៃដែរព្រោះដី នៅជាក្រុងនៅអីអញ្ចឹងណាបាទហើយពេលហ្នឹងក៏អឺដូចថាកម្ដៅនយោបាយនៅក្នុងកន្លងឆ្នាំហ្នឹងក៏វាមិនដូចឥឡូវដែរបើយើងនិយាយភាពថាហាងឆេងដីបច្ចុប្បន្នគឺខុសគ្នាឆ្ងាយគ្រូជាតិប្រហែលអ្នកដែលគេប្រឌិតរឿងឡើងហើយគេចាប់យកទៅដាក់គុក ខ្លះរហូតដល់គេសម្លាប់ផងក៏មានដែរដូច្នេះរឿងដែលគេរៀបចំឡើងជារឿងធម្មតារបស់អ្នកកាន់អំណាចបច្ចុប្បន្ននៅស្រុកខ្មែរហេតុអីមកពីប្រព័ន្ធនយោបាយនៅស្រុកខ្មែរវាអញ្ចឹង ប្រព័ន្ធនយោបាយនៅស្រុកខ្មែរគេហៅថាប្រព័ន្ធប្រជាធិបតេយ្យប្រមូលផ្ដុំ រងថ្ងៃនេះប្រមូលផ្ដុំ ទៅគ្រប់គ្រងលោកហ៊ុនសែនគណៈបកជាជួន ហើយម្ខាងទៀត ប្រមូលផ្ដុំមកគ្រប់គ្រងលោកសំរាំងស៊ីលោកកឹមសុខាហើយប្រព័ន្ធហ្នឹងជាប្រព័ន្ធបើយើងដូរហ៊ុនសែនចេញយើងដាក់កឹមសុខានិងសំរាំងស៊ីទៅក៏នយោបាយស្រុកខ្មែរអត់ដូរដែរព្រោះអីព្រោះប្រព័ន្ធនយោបាយគឺជាប្រព័ន្ធនយោបាយប្រមូលផ្ដុំវាធ្វើឲ្យមនុស្សកាន់អំណាចប្រជាការអញ្ចឹងបើចង់ឲ្យខ្មែរឈប់ទាស់គ្នា ឈប់កាប់ចាក់គ្នាឈប់ជេរប្រមាថគ្នាពី24ម៉ោងដោយរាល់ថ្ងៃព្រោះរាល់ថ្ងៃលោកជួចច័ន្ទបុតឃើញហើយណាទោះបីជាអ្នកអភិនយោបាយមួយចំនួនក៏ដោយក៏ហាឡើងសុទ្ធតែជេរប្រមាថទាំងអស់ខ្ញុំនិយាយនេះមិនមែនកាន់ជើងលោកហ៊ុនសែនកាន់ជើងគណៈប្រជាជនទេខ្ញុំចង់និយាយថាអ្នកទាំងអស់គ្នានឹងដែលប្រមាថដែលជេរនឹងដោយសារអីដោយសារប្រព័ន្ធនយោបាយហើយបើយកលោកសំរងស៊ីនិងកម្មសខាទៅដាក់គេជេរដូចគ្នា អញ្ចឹងបើចង់បញ្ចប់ទាំងអស់ហ្នឹងធ្វើម៉េចធ្វើនយោបាយរបៀបផ្សេងនយោបាយរបៀបផ្សេងមិនគឺថាធ្វើនយោបាយរបៀបគេហៅថាប្រជាធិបតេយ្យស្វ័យយ័តប្រជាធិបតេយ្យស្វ័យយ័តឈប់ឲ្យតំណាងរាស្ត្រជាតំណាងរបស់គណៈបកឲ្យតំណាងរាស្ត្រជាតំណាងរបស់រាស្ត្រហើយគណៈបកគ្រប់គ្រងគ្រប់គ្រងបេក្ខជនតំណាងរាស្ត្រ លោកជួនច័ន្ទរត់យល់ទេកន្លែងហ្នឹងរាល់ថ្ងៃគ្មានទេតំណាងរាស្រុកខ្មែរមានតែតំណាងរបស់គណៈបកតំណាងរបស់គណៈបកជាជួនតំណាងរបស់គណៈបកប្រឆាំងលាក់នឹងលាក់ខ្ញុំអត់ចង់ឲ្យអញ្ចឹងតទៀតទេខ្ញុំចង់ឲ្យតំណាងរាស្ត្រខ្មែរម្នាក់ទៅជួបនឹងប្រជាពលរដ្ឋហើយប្រាប់ថាខ្ញុំចង់ធ្វើតំណាងរាស្ត្រណៃបោះឆ្នោតខ្ញុំមកខ្ញុំមានកម្មវិធីនយោបាយជ័យ1ជ័យ2ដល់ពេលហ្នឹងខ្មែរយើងឈប់ គាត់កំពុងតែបែកឆ្វេងហើយខ្ញុំឃើញបងជុនចិនបុតគាត់តែលឺសួរគាត់និយាយចឹងបងជុនចិនបុតគាត់ឆ្ងល់ហើយវាអត់ដែលមានអីណាទៅឈរឈ្មោះតំណាងរាជឲ្យជារាជបោះឆ្នោតមិនមែនចេញមកពីគណៈបកអីហើយចុះតំណាងរាជនៅអាមេរិកនៅប្រទេសបារាំងហ្នឹងសិតតែមានគណៈបកគេតាមានតំណាងរាជគណៈបកប្រជាធិបតេយ្យតំណាងរាជមកពីគណៈបកអឺ សាធារណរដ្ឋបាទគេមានតំណាងរាស្ត្រគេហើយគេឈរនៅលើគោលការណ៍បកនៅលើគោលនយោបាយគេហ្នឹងបាទហើយចាំមិនតែឃើញមិនទៅអីតំណាងរាស្ត្រមិនអីនយោបាយស្វ័យយ័តគាត់ចេះនឹកឃើញតែគាត់អញ្ចឹងណាមិនទេនឹកឃើញតែគាត់អញ្ចឹងខ្ញុំមិនដឹងថាគាត់និយាយហ្នឹងគាត់រករូបមន្តនឹងចេញមកពីប្រទេស ណាទេសង្ស័យទៅត្រូវទៅធ្វើ នយោបាយជាមួយនៅប្រទេសសម្ព័ន្ធជាមួយខឹមវាសនាប្រហែលត្រូវគ្នាបាទឈប់ទាស់គ្នាហើយព្រោះយើង លែងសង្ឃឹមលើប៉ាឯងរាល់ថ្ងៃហ្នឹងប៉ាដឹកនាំប៉ាដឹកនាំអ្នកនយោបាយប៉ាដឹកនាំប្រជាពលរដ្ឋខ្ញុំចង់ឲ្យប៉ាឈប់ជិះជាន់ប្រជាពលរដ្ឋដូចរាល់ថ្ងៃទៀតសូមឲ្យប៉ានៅបើមិនបានទៀបជាងប្រជាពលរដ្ឋទេស្មើក៏បានដែរប៉ុន្តែកុំឲ្យនៅលើដូចរាល់ថ្ងៃបាទ លោកងឿនសឿតំណាក់តំណងលោកសម្ព័ន្ធភាពគណៈបកពលរដ្ឋខ្មែរលោកជាមួយនឹងគណៈបកប្រជាជនកម្ពុជារបស់លោកហ៊ុនសែននឹងមកដល់ពេលនេះលីលែងពីគ្នាហើយលែងមានសម្ព័ន្ធភាពជាមួយគ្នាទៀតហើយអឺអរគុណលោកជួនច័ន្ទវត្តដែលបានសួរខ្ញុំចំណុចហ្នឹងអឺតាំងពីឆ្នាំដែលខ្ញុំបានសញ្ញាសម្ព័ន្ធភាពជាមួយគណៈបកប្រជាជនខ្ញុំចូលរួមបោះឆ្នោតខ្ញុំបានតែជាង25000នាក់ទេ ដូច្នេះខ្ញុំអត់បានជាប់ជាតំណាងរាស្ត្រទេ ហើយបន្ទាប់មកខ្ញុំដាក់គណៈបកហ្នឹងឲ្យដេកអត់ដំណើរការទេអូអូចារហូតដល់ថ្ងៃនេះលោកមានវិបរិសាអីទេលោកងួនសឿខ្ញុំយល់ហើយអឺអូខេបងប្អូនឥឡូវយើងមានភ្ញៀវចូលរួមកម្មវិធី បាទខ្ញុំបើក speaker ឲ្យគាត់ឲ្យគាត់នេះហើយបាទជំរាបសួរសម្ដេចបាទជំរាបសួរសម្ដេចបាទព្រះអនុជ បាទហើយមិនដែរសម្ដេចចង់ចូលរួមមានយោបល់អីតៃសម្ដេចមានយោបល់អីតៃសូមចូលរួមទៅអេចង់ខ្ញុំអត់ដែរស្គាល់អីងួនសឺបាទលើថានឹងចោលហូបផ្លង់កដាប់បាលោកប្រធានអឺខ្ញុំស្គាល់បងចោលចោលប្លន់គណៈបកជំនាន់ហ្នឹងគេជួយចោលប្លន់គណៈបកដល់ពេលក្រោយមកហ៊ុនសែនចោលថាចោលចាប់ចម្រិតម្ដងអឺ មិនចោតទេសង្ស័យតាបែហ្នឹងបុកអាតាហ្នឹងមើលទៅមិនចោតទេប្រកាសជាមែនប៉ុន្តែប៉ុន្តែមែនប្រហែលជាអូនសែនឲ្យធ្វើឲ្យចែកមកអូនសែនឬវាចេះឬវាចឹងណាបាទហ្នឹងហើយព្រោះមើលទៅអ្នកដែលគាត់ប្លន់ហ្នឹងក៏មិនមែនគ្នាហ៊ុនសែនទេអីគ្នាហ៊ុនប៉ិចដែរបាទបាទបាទហ៊ុនប៉ិចដូចគ្នាបាទបាទអឺអាហ្នឹង មានន័យថាហ៊ុនសែនប្រើអាការនឹងឲ្យចាប់ផ្ដើមធ្វើបាទធ្វើនឹងដើម្បីបំបីកម្លាំងហ៊ុនស្បែកនឹងខ្ញុំមិនច្បាស់ទេរឿងហ្នឹងប៉ុន្តែបើយោងតាមការដែលខ្ញុំមើលទៅមុខអាការនឹងមុខអាការនឹងបានមកទៅមកគេប្រើនឹងមើលមុខប្រើនិយាយត្រឡប់ទៅលើត្រឡប់ចិត្តបាយបាត់បាយបាត់ហ្នឹងបាទបាទអឺអឺយីណានអានេះមិនមែនផ្សាយផ្ទាល់ទេអានេះចាក់ផ្សាយឡើងវិញទេណាយីណានបាទបាទបាទបាទហើយអឺ ហើយរឿងមុនហ្នឹងគាត់និយាយពីរឿងណែគឺអីហ្នឹងខ្ញុំឃើញចាំមិនចង់និយាយរឿងហ្នឹងរឿងរឿងនយោបាយអីគេអីគេទិសដៅនយោបាយគាត់ហ្នឹងអីមុនហ្នឹងអត់ទេមុនហ្នឹងបន្តិចមុនហ្នឹងបន្តិចរត់សួរមុនហ្នឹងបន្តិចតលេមុនហ្នឹងខ្ញុំខលហ្នឹងអូអូខេឥឡូវខ្ញុំខ្ញុំចាក់តិចសិនណាចាក់ត្រឡប់ទៅបន្តិចចាក់ទៅចាក់ត្រឡប់ទៅក្រោយទៀតបាទ ស្វាគមន៍បងប្អូនទាំងអស់គ្នាជំរាបសួរបាទបាទបាទបានសញ្ញាសម្ព័ន្ធដូចចឹងហើយមែនអត់នេះអូខេបងបាទបាទទៀតជាមួយគណៈបកជាជួនខ្ញុំចូលរួមបោះឆ្នោតខ្ញុំបានតែជាង25000នាក់ទេដូច្នេះខ្ញុំអត់បានជាប់ជាតំណាងរាស្ត្រទេ ហើយបន្ទាប់មកខ្ញុំដាក់គណៈបកហ្នឹងឲ្យទេអឺគាត់ចង់និយាយពីរឿងប្រជាធិបតេយ្យស្វ័យយ័ត ហ្នឹងហើយហ្នឹងហើយហ្នឹងហ្នឹងហ្នឹងបាទបាទខ្ញុំខ្ញុំចង់ពយល់ជឿថាខ្ញុំខ្ញុំអ្នករៀនសូត្រដែរខ្ញុំលើប្រជាធិបតេយ្យស្វយ័តហ្នឹងនិយាយចង់និយាយឡើងទៅអាគាត់នេះបែកជាងខំវាសនាទៀតហើយចង់ស្គួតជាងខំវាសនាទៀតនិយាយពីអំណាចប្រមូលផ្ដុំដាក់អ្នកណាក៏អំណាចប្រមូលផ្ដុំដែរខ្ញុំថាអើឲ្យចូល ចូលតំណែងងារស្វ័យយ័តហ្នឹងដល់ពេលទៅធ្វើរដ្ឋាភិបាលរដ្ឋាភិបាលស្អីទេចុះមិនរដ្ឋាភិបាលកើតពីបាក់តាមពិតអាតំណែងងារអត់មានបញ្ហាណាបាទបញ្ហាបញ្ហាបញ្ហារឿងស្រុកយើងហ្នឹងណែបញ្ហារឿងអាអ្នកដឹកនាំប្រទេសតាអង្គការនីតិប្រតិបត្តិតាអង្គការនីតិប្រតិបត្តិតាដែលវាចេះតែធ្វើបាបគេចេះតែជិះជាន់គេហ្នឹងបាទហើយឧបមាថាឥឡូវ សភាស្វ័យយ័តបាទហើយអញ្ចឹងវាតតែគេធ្វើសភាវាអត់តែមានស្វ័យយ័តទេសភាវាតំណាងឲ្យប៉ះនីមួយនីមួយតែមិនគេឲ្យច្បាប់ស្ដីពីគណៈបកយោបាយតែបើថាបង្កើតច្បាប់រដ្ឋធម្មនុញ្ញប្រទេសកម្ពុជាដាក់ថាអឺសភាស្វ័យយ័តគេហៅតែសភាស្វ័យយ័តបែបហ្នឹង ដែលรู้តាមលឺប្រទេសណាក៏មិនដែលមានតែអាសភាស្វ័យយ័តគាត់យូយូយូយូគាត់ទៅជាថាអឺអឺអំណាចប្រមូលផ្ដុំនឹងចេញមកពីតំណាងរាស្ត្រវិញហើយតំណាងរាស្ត្រត្រូវគេអូសចេញមកវាយវាយហើយតំណាងរាស្ត្រមាន មានស្អីតំណាងរាស្ត្រនៅក្នុងរបបហ៊ុនសែននោះបាទមានចេះមើលនិយាយចេះអានឹងបានសំហេតុសំផលអឺបើនិយាយថាឥឡូវការបោះឆ្នោត សូមឲ្យបោះឆ្នោតជា2លើកឬក៏ជា3លើកទី1បោះឆ្នោតរើសអឺសមាជិកសភាជាន់ទាបទី2បោះឆ្នោតរើសសមាជិកសភាជាន់ខ្ពស់ទី3បោះឆ្នោតរើសអឺប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីឧបមាអញ្ចឹងណាបាទគេហៅថាប្រព័ន្ធបោះឆ្នោតនឹងគេរៀបប្រព័ន្ធបោះឆ្នោតនៅនៅលើពិភពលោក មានតែប្រព័ន្ធបោះឆ្នោត2ទេ ទី1គឺប្រព័ន្ធបោះឆ្នោតតាមបែបឯកបៈនាមទី2ប្រព័ន្ធបោះឆ្នោតតាមបែបសមាមាត្របាទបាទបាទបោះឆ្នោតតាមបែបសមាមាត្រហ្នឹងគឺគេរើសតាមកូតាកូតាគណៈបកអឺមងឡងអឺមីងមួយសុគឹមក៏សួរថាស្វ័យយ័តហ្នឹងអីគេទៅស្អីគេស្វ័យយ័តហ្នឹងស្វ័យយ័តហ្នឹងគឺឯករាជ្យឧបមាថាខ្ញុំចង់ទៅធ្វើតំណាងរាជខ្ញុំទៅឈរ ខ្ញុំប្រកាសឈររួចដឹងអាណាគ្រប់គ្រងប៉ុណ្ណាអាស្វ័យយ័តអាស្វ័យយ័តហ្នឹងបានតែគេបង្កើតបង្កើតតំបន់ស្វ័យយ័តហ្នឹងគេហៅអាហ្នឹងបើយើងស្ដាប់មកផ្លែតទៅពួកអបគមបាទបាទបើយើងយើងមើលពាក្យស្វ័យយ័តពាក្យស្វ័យយ័តយើងស្ដាប់មកផ្លែតទៅដូចល្អប៉ុន្តែបើយើងនិយាយនៅក្នុងប្រទេសមួយតើតាណាសភាសភាតំណាងរាស្ត្រ មានទៅដល់125សភាឧបមាថាខ្ញុំមានលុយខ្ញុំចង់ចូលតំណែងរាជខ្ញុំទៅប្រកួតប្រជែងទៅប្រកួតប្រជែងគ្រប់គ្រងដោយរបៀបម៉េចធ្វើម៉េចប៉ះណាតំណាងឲ្យអ្នកណាតាំងក៏ពួកខ្ញុំមកចុះរើសចំចៅហ្នឹងវាចង់ទៅធ្វើតំណាងរាជវាមានលុយច្រើនឲ្យវាយកទៅគុកទៅតោដូចគ្នាវាធ្វើតំណាងរាជហើយ ស្រាប់តែវាទៅធ្វើបាបគេដូចទៅគ្នាតែតែមិនទៅវិញវាមានតែម្នាក់ឯងបើតែវាចោលតែធ្វើមិនទៅបើបើអត់មានច្បាប់ទម្លាប់គ្រប់គ្រងវាផងបើមនុស្សនឹងអត់មានគ្រប់គ្រងវាអាស្វ័យយ៉ាប់ហ្នឹងគឺវាអញ្ចឹងគឺឯករាជ្យអញ្ចឹងបាទឯករាជ្យហ្នឹងងួនសឿគាត់ខ្លួនគាត់គាត់បានធ្វើជាឧទាហរណ៍ឲ្យមើលឯតើបងបាទបាទហ្នឹងអាហ្នឹងមនុស្សបាយកម្មដ្ឋានទេនិយាយអញ្ចឹងអឺខ្ញុំគាត់តែចង់ប្រាប់ថា ពាក់ព័ន្ធជាមួយការបោះឆ្នោតតាមបែបសមាគមហ្នឹងគឺគេរើសតាមកូតានៅលើពិភពលោកហ្នឹងមានរបៀបគេរើសតាមកូតាឧបមាទៅតំណាងរាស្ត្រគឺតាមកូតាបកអ្នកចាត់ចែងឧបមាតំណាងរាស្ត្រនៅខេត្តបៃវែងមានប្រមាណមាន11មាន11អាសនៈចឹងឧបមាទៅនៅខេត្តបៃវែងចំនួនប្រជាជនបោះឆ្នោតមាន10មាន11អាសនៈក្នុង11អាសនៈហ្នឹង គណៈបកនីមួយៗហ្នឹងដាក់ទៅដាក់ពេកភាពទៅ11នាក់ឬក៏ដាក់16នាក់ឬ15នាក់នៅក្នុងចំណោមនឹងអឺអ្នកណាពេកភាពលេខរៀងទី1ទី2ទី3ទី4អ្នកណាជាពេកភាពត្រៀមអានឹងគេដាក់អញ្ចឹងគឺតាមកូតាគណៈបកបាទហើយនិយាយរួមអ្វីក៏ដោយក៏គេចែកតាមកូតាដែរសូម្បីតែ សំបីតែសម្លឹកសលឹកឆ្នោតសលេងឆ្នោតក៏គេគិតតាមតូតាដែរអានឹងបានគេគេមានរូបមន្តចេញទៅកើតត្រូវហើយមួយទៀតការបោះឆ្នោតតាមបែបឯកតនាមការបោះឆ្នោតតាមឯកតនាមដូចនៅសហរដ្ឋអាមេរិកចឹងបាទនៅសហរដ្ឋអាមេរិកហ្នឹងគឺគេរបៀបបោះឆ្នោតតាមបែបឯកតនាមប៉ុន្តែក៏ត្រូវតែតំណាងចេញពីបាក់មកដូចគ្នាបាទ អត់មានអត់អត់អៀនមកពីជាតិបតៃស្វ័យយ័តទេបាទហ្នឹងអាហ្នឹងភាសាសាឡមហូបហើយចាប់ចាយបងបាទបាទប៉ុន្តែគ្រាន់តែថាសភាហ្នឹងមិនមែនសភាឬប្រធានាធិបតីទេអញ្ចឹងណាបាទមិនមែនមិនមែនសមាជិករដ្ឋសភាសមាជិកប្រតិសភាទៅជ្រើសតាំងអឺអឺអឺសេតវិមានទេបាទ សេតវិមានគឺមានការបោះឆ្នោតប្រជាពលរដ្ឋគ្រប់គ្រងរបស់គេបាទអានឹងហើយគេហៅថាឆឹកម៉ាលិនបាទត្រូវហើយបាទរបៀបឆឹកម៉ាលិននៅសហរដ្ឋអាមេរិកហ្នឹងគឺអំណាច3ដែលគេបែងចែកហ្នឹងគឺសិតតែកើតដោយរាជទាំងអស់សិតតែកើតដោយរាជទាំងអស់គឺព្រឹទ្ធសភាក៏កើតដោយរាជអ្នកបោះឲ្យអឺសភាជាន់ទាបដែលយើងហៅ Congress ហ្នឹងក៏ ប្រជាពលរដ្ឋបោះឲ្យចំណែកឯប្រធាននាយកបតីនិងគណៈរដ្ឋមន្ត្រីរបស់ប្រធាននាយកបតីហ្នឹងគេបោះតែរើសតែប្រធាននាយកបតីទេប៉ុន្តែប្រធាននាយកបតីហ្នឹងហើយនឹងនេះហ្នឹងគេដាក់គណៈរដ្ឋមន្ត្រីរបស់គេមកជាមួយប្រធាននាយកបតីហ្នឹងណាគេដាក់គណៈរដ្ឋមន្ត្រីគេមកប៉ុន្តែក៏ចាប់មកពីប៉ាក់ដែរតំណាងពីប៉ាក់ដែរពីប៉ាក់ដូចគ្នាចេញមកពីប៉ាក់ដូចគ្នាប៉ាក់អ្នកអ្នកឲ្យបុគ្គលហ្នឹង បុគ្គលម្នាក់ហ្នឹងដែលប្រកួតប្រជែងជំរុះពីក្នុងបកមកហ្នឹងដើម្បីឲ្យមកចូលឈ្មោះចំនួនបកហើយគោលនយោបាយទាំងអស់គឺបកគេរៀបចំខ្លះហើយនឹងកំណត់បុគ្គលខ្លះបាទកំណត់បុគ្គលខ្លះចឹងហើយបានជាអំណាចអំណាចហ្នឹងគឺពេលខ្លះទៅយើងឃើញសភាគេអត់ថ្លៃអំណាចប្រធានាធិបតីទេ រាជនាយដ្ឋមន្ត្រីក៏អត់ផ្ដល់អំណាចសភាដែរពីព្រោះគេឡើងដោយប្រជារាស្ត្រអ្នកលើកដោយគេបាទចឹងគេប្រើអំណាចគេនៅក្នុងក្របខ័ណ្ឌច្បាប់ដែលមានចែងដែលមានចែងអានឹងហើយគេហៅថាបោះឆ្នោតតាមបែបឯកតនាមហើយតាមតាបោះឆ្នោតតាមបែបឯកតនាមហ្នឹងតាមពិតខ្ញុំចង់ឲ្យស្រុកខ្មែរយើងបោះឆ្នោតតាមបែបឯកតនាមដែរបាទមែនតែទៅប៉ុន្តែដោយសារតែស្រុកខ្មែរយើងរបបរាជានិយម ត្រូវហើយអាស្រ័យរដ្ឋធម្មនុញ្ញវាមិនមែនជារកបប្រធានាធិបតីនិយមយើង ចាំបាច់ទៅបោះឆ្នោតរើសនាយករដ្ឋមន្ត្រីទៅអីបាទអញ្ចឹងហ៎បាទអញ្ចឹងស្រុកខ្មែរយើងគឺប្រើប្រព័ន្ធបោះឆ្នោតតាមបែបសមាមាត្រតាមដូចនៅស្រុកប្រាំងអញ្ចឹងដឹងបាទតាមបែបសមាមាត្រហើយគេរើសសភាបន្ទាប់មកសភាបង្កើតគណៈរដ្ឋមន្ត្រីអញ្ចឹងណារើសសភាសភាបង្កើតគណៈរដ្ឋមន្ត្រី អាហ្នឹងគឺគឺគឺអញ្ចឹងអញ្ចឹងហើយបានជាពេលខ្លះហើយពេលខ្លះពេលដែលសភាចេញមកពីគណៈបកប្រជាជនច្រើនពេកអញ្ចឹងវាមិនអាចឆឹកបាឡិនបានទេវាមិនអាចធ្វើឲ្យអឺវាមិនអាចធ្វើឲ្យតំណាងរាជហ្នឹងคล้ายទៅជាតំណាងរបស់រាជទេតំណាងរាជនីមួយៗវាคล้ายទៅជាតំណាងបកបាទអញ្ចឹងអានឹងវាអាស្រ័យទៅលើគោលនយោបាយបកនឹងទៀត ហ្នឹងហើយម្នាក់ម្នាក់តើមានស្មារតីជាតិនិយមអត់អញ្ចឹងគោលយោបាយបកក្រមសិលធម៌បកបទបញ្ជាផ្ទៃក្នុងបកត្រូវហើយបើសិនណាជាយើងរៀបចំឲ្យវាមានជាលក្ខណៈយកជាតិជាធំដោយប្រសាសន៍លោកប្រធានសំរងស៊ីគាត់មានប្រសាសន៍ការដែលលោកការដែលសុភាមួយជនចន្ទបុសម្ភារជាមួយលោកជនច័ន្ទបុត្រនោះណាបាទបាទដែលគាត់និយាយថាគុំស្រឡាញ់សំរងស៊ីគុំស្រឡាញ់កឹមសខាគុំស្រឡាញ់បុគ្គលសំរងស៊ីគុំស្រឡាញ់បុគ្គលកឹមសខាត្រូវស្រឡាញ់ប្រទេសជាតិនិង ការពារផលប្រយោជន៍ប្រជាជនបាទនេះអ្វីដែលគាត់គាត់និយាយហ្នឹងគាត់គាត់ប្រាប់ទៀតគាត់ប្រាប់គេកុំឲ្យស្រឡាញ់គាត់ពេកគឺឲ្យស្រឡាញ់ទង្វើសុចរិតសុចរិតភាពរបស់គាត់ចឹងណាបាទចឹងហើយបានបានរបៀបគាត់ទៅចង់ប្រាប់ទៅងួនសឿវិញថាគាត់ជាអ្នកយោបាយជើងចាស់ប៉ុន្តែជើងចាស់ហ្នឹងអាហ្នឹងគឺមិនមែនចាស់នេះទេអាហ្នឹងកាយចាស់អានងឬក៏ចាស់ថ្នោត អាចាស់ស៊ីមិនបានណាគាត់នេះបងអ្នកនយោបាយជើងចាស់បែបបើសិនជាសម្ដេចក្រមព្រះ នៅប្រហែលជាត្រូវគ្នា បាទសេរីនោះគឺថាដើរជាមួយគ្នាសំសំគ្នាចុះគាត់និយាយតើគាត់និយាយថាស្អីស្អីក៏គាត់ប្រហែលជាគាត់ឡើងដោយសារលុយទេតាមមើលគាត់មានលុយកាលហ្នឹងតែតាមពិតតាមពិតអឺអ្វីដែលងួនសឿនិយាយតែបានមែនទាំងអស់បងប្អូនណានិយាយគ្មានដើមសេចក្តី គ្មានតួសេចក្តីហើយនឹងបញ្ចប់សេចក្តីហើយបើយើងប្រើភាសាមួយម៉ាត់បើបើនិយាយពីអង្គហេតុអង្គសេចក្តីនិងអង្គច្បាប់យើងឃើញថាងួនសឿងនិយាយអត់ត្រូវទាំងអស់អត់ត្រូវត្រង់ណាត្រង់ថាលោកតលេមានដឹងឯងនៅពេលដែលគាត់និយាយពីរឿងគេយកដីគាត់ គាត់សួរតែគេយកដីគាត់គេហ្នឹងនរណាអ្នកយកដីហ្នឹងគាត់ណាបញ្ជាក់ប្រាប់គេមកអត់ប្រាប់អ្នកយកដីខ្លួនឯងទៅទៀតមានន័យថាម៉េចអបើថាហ៊ុនសែនយកដីគាត់ប្រាប់ថាហ៊ុនសែនអ្នកយកបើថាហ៊ីងមុនហ៊ានអ្នកយកដីគាត់ប្រាប់ថាហ៊ីងមុនហ៊ានអ្នកយកគេហ្នឹងនរណាគេហ្នឹងតែថាគាត់មានដីរាប់សិបហិកតានឹងគេយកដីគាត់អស់ហ្នឹងអាហ្នឹងទី1ទី2គេចោទថា អើគេគេសួរថាគាត់នឹងណែជាអ្នកណែអឺជាអ្នកចាប់ចំណិតហើយគាត់គេចោទគាត់គាត់សួរថាមូលហេតុអីដែលគេចោទគាត់ពីរឿងការគាត់ចាប់ចំណិតស្ដាប់សំណួរលោកជុនច័ន្ទបុត្រឲ្យបានណាបាទមានទាំងឡានគាត់ឡានតខ្លួនគាត់អង្គរៈគាត់បាទឡានគាត់អង្គរៈគាត់គឺជាអ្នកតែចាប់បាទ បាទឡានគាត់អង្គរៈគាត់គឺជាអ្នកទៅចាប់ហើយថាគេនិយាយអត់មានមូលដ្ឋានហើយថាគេចេះតែចោតប្រកាន់គាត់អត់មានមូលដ្ឋានទន្ទឹមនៅក្នុងពេលហ្នឹងព្រោះថាតើម្នាក់ដែលនៅជាមួយហ៊ុនសម្បិចនឹងចោតគាត់ហើយបើគាត់មានសម្ព័ន្ធមិត្តជាមួយហ៊ុនសែនរឿងអីដែលហ៊ុនសែនតាមចាប់គាត់ពីរឿងចាប់ចំណិតលោកកលែកបាទបាទ តែគាត់ការនឹងសហការមួយហ៊ុនសែនទេអឺហឺអើហើយគាត់ចាប់ចម្រិតគេរឿងអីដែលហ៊ុនសែនមិនជួយឲ្យចាប់ចម្រិតមិនមែនចាប់ចម្រិតគ្នាហ៊ុនសែនណាដូនគ្នាពុតសម្បត្តិដែរបាទបាទមិនចឹងបាទបើថាកូនគ្នាហ៊ុនសែនទៅអានឹងយើងថាហ៊ុនសែននឹងជួយគ្នាគាត់មិនចឹងទេបាទប៉ុន្តែចាប់ចម្រិតគ្នាហ៊ុនសម្បត្តិហ្នឹងហេតុអីបានជាហ៊ុនសែនតាមចាប់ដែរចឹងមានន័យថាអាតានឹងចាប់គេមែននឹងឯង គឺជាការពិតបងហើយហើយបើដោយសារតែការយោគយល់ហ៊ុនសែនមិនចាប់ដាក់គុកដាក់ច្បាប់ទៅហ៊ុនសែនធ្វើដេញចាប់ប្រផាត់ប្រភីអញ្ចឹងទៅដោយសារតែហ៊ុនសែនយោគយល់នឹងរហូតដល់គាត់និយាយចុងគាត់និយាយទៀតគាត់ថាមានលេខាតាំងពីបលីអង្គតពលបលីអីហើយគាត់និយាយថាគាត់ទៅស្រុកខ្មែរទៅនៅស្រុកខ្មែររហូតហើយគាត់ដើរទៅណាគេអត់ប្រាប់ឈ្មោះថាគាត់នួនសឿហើយចុះគាត់កាលនោះនួនសឿនួនសឿអ្នកណាដែលគេមិនស្គាល់ គេមិនស្គាល់មុខខ្លួនសឿនអ្នកណាគេមិនស្គាល់មុខគេច្រើនគេស្គាល់មុខដែរតាបាទហើយគាត់ថាដើរទៅស្រុកខ្មែរអឺទៅនៅស្រុកខ្មែរហើយហ៊ុនសែនអត់ដឹងថាងួនសឿនហ្នឹងប្រើប៉ាសពតណាហើយទៅចូលបងថ្នាក់គេមានពេលដែលគាត់និយាយអញ្ចឹងលោកជនចិត្តបុតកាស៊ូហើយថាអញ្ចឹងអឺប៉ូលីសស្រុកខ្មែរដូចជាចៅចៅទាំងអស់ដែលចេញនៃការហើយបើសិនជាចៅនឹងនៅរួចខ្លួនណាដើរសេរីបានគាត់នៅចៅនឹងក៏ប្រាប់ឈ្មោះ ថាចៅនោះឈ្មោះងួនសឺឬក៏ឈ្មោះអីចឹងទៅគាត់គាត់សួរចំណុចហ្នឹងដែរថាបងគាត់ប្រៀបធៀបទៅនឹងចៅទូទៅដែរតែតែហ្នឹងហើយដែលចំណុចសំខាន់ដែលត្រង់ថាហេតុអីបានជាងួនសឺអាចដើរនៅក្នុងស្រុកខ្មែរបានដោយសារតែហ៊ុនសែនអនុញ្ញាតឲ្យដើរហ្នឹងហើយមានអីទៀតបាទតែបើហ៊ុនសែនមិនអនុញ្ញាតឲ្យដើរគាត់ចង់ប្រាប់គេថាគាត់នឹងអត់ពាក់ព័ន្ធជាមួយហ៊ុនសែនទៀតទេណាតែតាមទឹក តាមការពិតទៅមិនមែនគាត់មិនពាក់ព័ន្ធទេគឺគាត់ពាក់ព័ន្ធជាមួយហ៊ុនសែនអារឿងចាប់ចម្រិតនឹងក៏ពាក់ព័ន្ធនឹងហ៊ុនសែនដែរចឹងហើយបាទអារឿងចាប់ចម្រិតនឹងក៏ពាក់ព័ន្ធនឹងហ៊ុនសែនដែរហ៊ុនសែនប្រើគាត់នឹងឲ្យចាប់ចម្រិតហើយដល់លទ្ធផលចុងក្រោយគាត់នឹងអ្នកទទួលទោសជំនួសដល់ពេលបាត់មួយរយៈទៅគាត់ទៅវិញឧបមាថាគាត់ទៅវិញហ៊ុនសែនធ្វើបិទភ្នែកទៅចុះអានឹងវាជួយរលុយឲ្យហ៊ុនសែននោះ បាទសាមើលមើលជួយរោលុយឲ្យហ៊ុនសែនឥឡូវលោកដលេអាចគិតមើលមើលហើយដល់ពេលអញ្ចឹងទៅងួនសឿទៅស្រុកខ្មែរធ្វើមិនដឹងធ្វើមិនលឺទៅទៅស្រុកខ្មែរនោះទៅរឿងគ្រាន់តែប៉ុណ្ណឹងយើងស្ដាប់ប៉ុណ្ណឹងយើងដឹងបានហើយបងប្អូនប្រជាពលរដ្ឋខ្មែរណាដែលជឿអឺមនុស្សអញ្ចឹងចឹងទៀតអាចប្រឡាក់ច្បាស់មកហ្នឹងបងប្អូនអើយអ្នកយោបាយចឹងចឹងហើយជាងជាង ជាងគង្គីគាត់ថាងួនសឿនឹងគឺជាកូនសិស្សរបស់បុត្រសវង្សដឹងមែនមែនទេណាគាត់ខមមិនគាត់មកអញ្ចឹងហើយបើចេះដល់ផ្ទះនៅដល់ហើយដល់ផ្ទះដល់ផ្ទះហើយចូលបើកស្ទីមយ៉ាតមកអាអួចេញម្ដងអឺអត់ទេអត់ទេអឺបើអួចង់ចេញចេញតែយើងប៉ុណ្ណឹងទៅចាំថ្ងៃក្រោយឥឡូវបងប្អូនយើងជួយ like page ថ្មីនឹងផងបងប្អូនណាបាទបាទហ្នឹងហើយបាទពួកអីពួកយើងហ្នឹងអឺ ពួកយើងនឹងគេធ្វើបាបច្រើនណាស់មិននេះគាត់ថាផ្សាយទៅនៅអា Facebook នោះវាហូររឿងទៀតក៏មកចូលដោះសារបានចង់ហៅរឿងចង់ចង់ធ្វើស៊ីអ៊ូចង់ធ្វើស៊ីអ៊ូដលេទេប៉ុន្តែខ្ញុំនៅខាងក្រៅមិញស្រាប់ថាមើលផ្លែទៅស្រាប់ថាជុំអត់មាន Facebook គឺនេះទៀតហើយគាត់យកចូលទៅឆ្លោយផ្លែទៅដោះសារមួយ Facebook ផ្លែចូលទៅសាច់រឿងដូចចូលទៅសាច់រឿងដូចដូចដូចងួនសឿដែរអញ្ចឹងគេចង់ធ្វើស៊ីតែបានសម្ដេចជួយ ចង់ធ្វើស៊ីតលេអុយចង់ធ្វើស៊ី Facebook បាទបាទស៊ីមិនបានតែបានសម្ដេចជួយស៊ីមិនបានតែអឺឯងនេះឯងនេះចេញពីធ្វើការព្រោះចេញពីធ្វើការមកមើល Facebook ទៅចាំឯងមិនជាប់អីទៀតហើយហើយតលេកំពុងផ្សាយអង្គើផ្សាយឃើញផ្សាយប៉ុន្តែវាជាប់អាហ្នឹងខ្ញុំខ្ញុំចូលទៅមើលនៅក្នុង page លេខ3អត់មានឃើញ បាទអូពេលមើលនៅក្នុង អាអា report ហ្នឹងអា Facebook report មកគេមិន load notification បាទបាទអា notification មកចូលទៅមើលអាហ្នឹងស្រាប់តែឃើញកំពុងអបផ្សាយហើយជាប់អាហ្នឹងត្រូវឆ្លោយ បំភ្លឺជាមួយ វាមកកណោទៀតអាចោពីអា Facebook ហ្នឹងអាគាត់មែនទេអូ Facebook អឺណ៎ប្រពន្ធធរបងឯងគាត់ថា Facebook ខ្ញុំក៏មានបញ្ហាដែរយប់មិញរកដាលេចូលអត់មកអត់អត់អត់អត់យល់អឺចេះតាមពិតទៅយើងត្រូវតែ connect អានេះ page ថ្មីបើសិនជាបងប្អូនដែលមានជា admin ឬក៏ editor នៅក្នុងហ្នឹងតតែ connect វាសិន បាទ connect នៅលើ StreamYard សិនណាបាទអាហ្នឹងបានយើងអាចផ្សាយបានបាទបាទ មុននឹងខ្ញុំដាក់ពីរដងដែរដោយសារខ្ញុំភ្លេចចំណិចទៅពេលអញ្ចឹងខ្ញុំទើបនឹកឃើញថាអានេះពេកថ្មីហើយជាលើកទី1ដែលខ្ញុំបជាផ្ទាល់អញ្ចឹងវាតើឲ្យយើងចំណិចពី Steam Yard ទៅនឹង Facebook សិនបាទហ្នឹងហើយបាទ Facebook ណាដែលជា admin ហ្នឹងជា admin ជា admin page ហ្នឹងបានបានបានអញ្ចឹងតើតា ប្លុកអៅ stream yard ពី Facebook ពីអា Facebook ចាស់ពី stream yard ទៅ login ណា Facebook ដែលដែលជា admin នឹងបញ្ចូលទៅអឺចាំថាហើយអូអញញ៉ៃចាំមើលមកត្រំចេញខែក្រោយគាត់ខលក្នុងខ្ញុំអត់ដឹងដែរបងអឺ គាត់ថាគាត់ខក្នុងក្រុមអត់ចូលហើយសូមមុននឹងខ្ញុំពួកខ្ញុំជាប់ប្រជុំដែរបាទខាងខ្ញុំនេះជាប់ប្រជុំដែរឥឡូវហ្នឹងអា Messenger នឹងក៏វាលប់សតិទៀតខ្ញុំនៅកំពុងអានេះ Messenger ខ្ញុំនៅតែកៀងបងអាប់ដេតថ្មីហើយនៅតែកៀងបាទនៅតែកៀងខ្ញុំកៀងដែរនឹងខ្ញុំកៀងចង់ជំរាបជំរាបបងប្អូនអរគ្នាឥឡូវ Messenger ហ្នឹងក៏ដើរដូចរអាក់រអួលមែនតើណាអាហ្នឹងខាងខ្ញុំខាងមកឡុងបាទខំតែទាំងអស់គ្នាតាមពិតទាំងអស់គ្នានឹងតាមពិតទៅអា Messenger នឹងមើលទៅពួកអី ព្រោះអីមើលទៅបានតែឆាតបានតែឆាតបានតែអីហើយឆាតហ្នឹងក៏អត់ឃើញទៀតឥឡូវហ្នឹងវាប្លុកបាទប្រហែលជាអាក្រុមហ៊ុនហ្នឹងវាធ្វើអីធ្វើអីឲ្យឃើញអាសាអាសាចូលមើលអាអាម៉ាចូលមើលអាម៉ាអាម៉ាវាមានបញ្ហាអីវាប្រាប់នៅក្នុងក្នុងវាបាទចូលមើលអាម៉ាបាទបាទអាមួយឈួតថ្ងៃណាជួបមាននិយាយលេងមួយមានទីដងមក បាទអាមួយនឹងមួយនឹងបានដឹកឲ្យវាទៅជួបខឹមវាសនាទៅអាម៉ាក់អានឹងឲ្យខឹមវាសនាលេងគូតអាម៉ាក់ទៅនិយាយជាបបអីបាច់ជាបបអីវែងឆ្ងាយមែនអានេះខូចអត់ដល់យោអា ឥឡូវឥឡូវឥឡូវខ្ញុំខ្ញុំប្រហើយសម្ភារជាមួយបងជួនច័ន្ទបតសិនចឹងអាបានជួយទៅអូខេប្រហើយចោះឥឡូវខ្ញុំប៉ណ្ណឹងចោះខ្ញុំប៉ណ្ណឹងចោះលែងតែចោះអូខេបងបាទអរគុណណាជំរាបលាបងប្អូនទាំងអស់គ្នាជំរាបលាទាំងអស់គ្នាបាទឡើយបងបាទបាទបាទបាទហ្នឹងហើយអរគុណបងប្អូន បាទសម្ដេចសកុនជ្រៈឡុងគាត់បានចូលរួមជាមួយយើងអឺ បន្តិចបាទគាត់ចេញពីធ្វើការគាត់ធ្វើវេនទី2ឥឡូវយើងបន្តបាទបន្តកម្មវិធីឆាកកំ pl ែងរបស់យើងទៀតណាបាទអត់ដំណើរការទេរហូតដល់ថ្ងៃនេះលោកមានវិបរិសាអីទេលោកហ៊ុនសឺខ្ញុំយល់ហើយអំពីរឿងដែលថាលោកលែងមានសម្ព័ន្ធភាពជាមួយនឹងលោកហ៊ុនសែនហ្នឹងហើយលោកមានវិបរិសាអីទេលោកកំពុងតែនិយាយអំពីប្រទេសកម្ពុជាយើងនឹងវាត្រូវលែងប្រមូលផ្ដុំហើយអឺ អឺកុំឲ្យមានការកាន់អំណាចប្រមូលផ្ដុំនេះជាដើមលោកមានវិបដិសារីទេនៅពេលដែលលោកទៅធ្វើគណៈបកនយោបាយមួយ ដើម្បីគ្រាន់តែផ្ដល់អឺ កម្លាំងឲ្យលោកហ៊ុនសែនដើម្បីឲ្យកាន់តែប្រមូលផ្ដុំថែមទៀតនឹងរហូតដល់លោកបានមានប្រសាសន៍ឲ្យថាលោកមិនបានលុយបានកែផ្ទាល់មែនក៏ប៉ុន្តែបានដី6ហិកតា ក្នុងចំនួនដែលលោកហ៊ុនសែននឹងជួយគ្រប់គ្រងលោកហ៊ុនសែននឹងជួយបង់ថ្លៃអាគារជួលគណៈបកនឹងមួយខែ1000អីជាដើមនឹងមកដល់ពេលនេះលោកមានវិបដិសារីទេដែលជួយធ្វើឲ្យលោកហ៊ុនសែននឹងមានកម្លាំងប្រមូលផ្ដុំនឹងកាន់តែខ្លាំងអឺជម្រាបលោកតាមត្រង់ចំពោះចំណុចហ្នឹងខ្ញុំ មុនជម្រាបថាខ្ញុំមានវិបដិសេរីឬក៏អត់ខ្ញុំចង់ជម្រាបថាអឺខ្ញុំធ្វើនយោបាយខ្ញុំនៅក្នុងគណៈបកសងស៊ីបេកគណៈបកគូស៊ីបេកសហការជាមួយនឹងគណៈបកប្រជាជនបន្ទាប់មកខ្ញុំចេញពីគណៈបកហ្វុងស៊ីបេកខ្ញុំទៅសហការជាមួយគណៈបកប្រជាជនខ្ញុំជម្រាប លោកជួនច័ន្ទបុតលោកជួនច័ន្ទបុតហើយនៅខ្មែរមួយចំនួនថាអីងួនសឿ ម្ដងនៅគណៈបកនេះម្ដងនៅគណៈបកនោះដូចចូលដល់ឡើងមិនឈប់ខ្ញុំជម្រាបថានយោបាយខ្ញុំដើរមុនអ្នកទាំងអស់នោះទាំងអស់ឃើញទេឆ្នាំ2004គណៈបកអឺកឹមសុខាជាមួយនឹងគណៈបកសំរងស៊ីបានសហការជាមួយនឹងគណៈបកប្រជាជនលោកជួនច័ន្ទបងមាននៅចាំទេ បន្ទាប់មកគណៈបកស្រុកខ្មែរតើគណៈបកណាមួយ ដែលមិនបាន ទៅសហការជាមួយគណៈបកប្រជាជនហើយខ្ញុំយកសហការខ្ញុំឈប់សហការហើយនយោបាយក៏ប៉ុន្តែការតែលយកលុយគេស៊ីឈ្នួលបំរើគេជារឿងមួយលោកបានសារភាពឲ្យថាមិនបានលុយច្រើនមែនប៉ុន្តែបាន1000ដុល្លារក្នុងមួយខែហើយបានលោកហ៊ុនសែនកាត់ដីឲ្យ6ហិកតាដែរតា ការសហការហើយនឹងការដែលស៊ីជ្រាបបំរើខុសគ្នាលោកកាត់ដីឲ្យមិនមែនលោកហ៊ុនសែនកាត់ដីឲ្យទេដីនឹងខ្ញុំទិញប៉ុន្តែវាមានទំនាស់វាមានទំនាស់ខ្ញុំត្រូវពឹងពាក់ហ៊ុនសែនសូមឲ្យគាត់ជួយដល់ពេលគាត់ឲ្យមកខ្ញុំឯដីនេះខ្ញុំអត់បានទេឥឡូវនេះតិចថាលោកខ្ញុំលក់វិញបានមួយរៀលគឺអត់បានទេគេយកវិញអស់ហើយគេយកវិញអស់ហើយខ្ញុំជម្រាបណាហើយរឿង1000ដុល្លារដើម្បីថ្លៃគណៈបក គិតទៅជាប់ជាង10000ណាលុយប៉ណ្ណឹងគិតតិចទេវាមិនច្រើនទេអញ្ចឹងបានខ្ញុំជម្រាបថារាល់ថ្ងៃណាគណៈបកទាំងអស់ដែលនៅចងសម្ព័ន្ធភាពមួយគណៈបកប្រជាជនណាច្បាស់ជាគណៈបកប្រជាជនឲ្យលុយមកគណៈបកទាំងអស់នោះប៉ុន្តែមិនឲ្យច្រើនទេឲ្យបន្តិចបន្តួច គាត់តែថ្លៃទីសកាអីប៉ុណ្ណឹងខ្លួននិយាយថាឲ្យលោកហ៊ុនសែនបង្កើតគណៈបកណាខ្លះឲ្យគណៈបកណាខ្លះដែរដែលលោកធ្លាប់រស់នៅជាមួយនឹងលោកហ៊ុនសែនមានសម្ព័ន្ធភាពនឹងគណៈបកណាខ្លះដែលលោករៀបរាប់បានអឺខ្ញុំចាំមិនច្បាស់ទេពងកាលនោះអឺគណៈបកអឺលោកលោកមើលចេះទៅយល់ហើយគណៈបកដែលចងសម្ព័ន្ធភាពជាមួយគណៈបកជាជួនពេលនោះណាពេលដែលខ្ញុំចងសម្ព័ន្ធភាពនោះបានឆ្នាំ98ណា90 798ហ្នឹងមានគណៈបកដូចជា7 8គណៈបកបាទខ្ញុំភ្លេចឈ្មោះអស់ហើយគណៈបកទាំងអស់នោះគឺគណៈបកប្រជាជនឲ្យលុយមួយខែ1000ដុល្លារដើម្បីបងទីស្នាក់ការតែប៉ុណ្្នឹងទេមិនមិនទីស្នាក់ការមួយ1000ទេណាគឺឲ្យ1000សម្រាប់ ទីស្នាក់ការទាំងអស់មកស្រុកខ្មែរនឹងខ្ញុំជម្រាបដូច្នេះលុយនឹងវាជាលុយកពិចកពុកមែនទែនយើងមិនអាចយល់ថា លុយហ្នឹងគេគេគេជួលទេក្រៅពីឲ្យក្រៅពីឲ្យក្នុងនៃគណៈបកមានឲ្យជាបុគ្គលផ្ទាល់ទេលោកងួនសឿអាចសារភាពបាន ទេអាចរៀងហើយហ៊ាននិយាយការពិតបានទេអត់ដែលបានទទួលលុយដោយផ្ទាល់ពីលោកហ៊ុនសែនទេខ្ញុំមិនដែលបានទទួលលុយដោយផ្ទាល់ពីលោកហ៊ុនសែនទេហើយលោកហ៊ុនសែនអឺកាលពីចំនួននោះក៏គាត់គ្មានលុយច្រើនដូចរាល់ថ្ងៃដែរហើយរាល់ថ្ងៃតាមលឺថាគាត់មានលុយច្រើនប៉ុន្តែការពិតខ្ញុំមិនដឹងទេណាប៉ុន្តែពេលនោះពេលដែលខ្ញុំនៅជាមួយគាត់នោះ ធ្វើការជាមួយគ្នានោះខ្ញុំឃើញគាត់មិនទាន់មានលុយច្រើនទេដូច្នេះគាត់គ្មានលុយណាយកទៅជួលទៅទិញអ្នកនេះអ្នកនោះអីទេណាហើយខ្ញុំជម្រាបថាខ្ញុំមិនដែលបានទទួលលុយពីលោកហ៊ុនសែនទេហើយបើថាលោកហ៊ុនសែនថាឲ្យលុយខ្ញុំឲ្យគាត់តទល់ខ្ញុំមកឲ្យគាត់និយាយមកនិយាយច្បាស់មកឲ្យខ្ញុំប្រមាណពេលណា បាទលោកងួនសឿតើការដែលទីបំផុតទៅមានអាញាធរនៅប្រទេសកម្ពុជាលោកបានប្រើពាក្យថាការចោទប្រកាន់បណ្ឌិតរឿងដើម្បីទម្លាក់កំហុសចង់ធ្វើកលោកទេក្នុងរឿងថាការចាប់សូអាកណូកូរបស់លោកសូផននេះ តើអាចក្រៅតែពីរឿងដែលគេចង់ចាប់លោក ដើម្បីរឹបអូសយកដីលោក12ហិកតានៅអង្កែមទូរទស្សន៍48ហិកតា នៅខាងលិចបឹងសញ្ញាវិជាដើមនេះអាចមានរឿងថាគេ ប្រើលោកអស់ថ្លៃហើយទីបំផុតទៅគេលែងត្រូវការលោកកោតតក់ទាត់លោកចោលទេ ជាអ្នកនយោបាយដែលគេលែងត្រូវការទៀតទេអីបងជួនច័ន្ទបុតគាត់សួរដូចសួរត្រង់ត្រង់ពេកបាទសួរឲ្យមុខក៏ធ្វើមុខធម្មតាបាទលែងមានន័យសកម្មទៀតទេ បាទកន្លែងនេះខ្ញុំយល់ថាអត់ទេហេតុអីព្រោះពេលដែលខ្ញុំនៅពាក់ផ្កាយ3ខ្ញុំទទួលបន្ទុក ខាងជាអគ្គលេខាធិការរងអាជ្ញាធរយុទ្ធប្រឆាំងគ្រឿងញៀនខ្ញុំបានសេសបុតសូមផ្អាកពីការងារខ្ញុំមកស្រុកប្រាំងដូច្នេះគេអត់បានដេញខ្ញុំទេអូគាត់ឆ្លាតណាស់នេះ ពេលហ្នឹងប្រហែលជាគាត់អង្គុយសើចដល់ពេលគាត់អង្គុយសើចគាត់ដូរដាក់រូបងួនសឿឲ្យពេញចឹងទៅ បងជន់ចិត្តបើគាត់អង្គុយសើចមកអស់ចិត្តហើយបានគាត់ដាក់រូបគាត់វិញហើយគណៈបកពលរដ្ឋខ្មែរខ្ញុំដាក់ឲ្យវាដេកគេមិនមែនបខំខ្ញុំឲ្យខ្ញុំដាក់ឲ្យវាដេកណាដូច្នេះរឿងនយោបាយខ្ញុំចង់ធ្វើពេលណាក៏បានខ្ញុំចង់ប្រកាសពេលណាក៏បាននឹងទី1ទី2រឿងការងារផ្កាយ3 ខ្ញុំចង់ទៅធ្វើពេលណាក៏បានព្រោះខ្ញុំបាន សុំផ្អាកពីការងារហើយបើលោកមិនជឿទេលោក សួរលោកហ៊ុនសែនទៅហើយក្បត់ផ្អាកការងារហ្នឹងក៏ខ្ញុំមានដែររឿងគាត់លាឈប់លិខិតប្រកាសលាឈប់អីផ្កាយ3នេះมันវាមិនឆ្លើយទៅនឹងសំណួរគាត់ដែលថាគេប្រើយើងអស់ថ្លៃហើយគេទាត់យើងចោលបាទធម្មតានៅពេលដែលគេឲ្យត្រឹមតែ ទូនាទីប៉ុន្តែអំណាចក៏មិនមានគេបើកប្រាក់ខែឲ្យគេមិនចង់បើកប្រាក់ខែឲ្យទៀតមានតែផ្កាយណាបាទល្មមដឹងខ្លួនហើយអញ្ចឹងអានឹងយើងដឹងខ្លួនហើយនឹងសំនឹងមានរឿងគេមកធ្វើស៊ីធ្វើអីផងណាបាទបាទដាក់លាចេញទៅទាំងអញ្ចឹងបណ្ដោយទៅមិនមែនលុះត្រាចាំតតែគេដកចេញបាទមានន័យថាអស់តម្លៃទៅគេប្រើទេបើសិនជាយើងជាមនុស្សដែលចូលទៅបំរើ គេហើយយើងផ្ដល់តម្លៃឲ្យគេគេទុកយើង លុះត្រាតែយើងនឹងកសាងស្នាដៃហើយយើងនឹងមានផលប្រយោជន៍សម្រាប់គេបាទយើងអាចធ្វើកិច្ចការអ្វីដើម្បីជាផលប្រយោជន៍សម្រាប់គេគេទុកយើងគេឲ្យយើងធ្វើការឲ្យគេអាហ្នឹងយើងជាអ្នកស៊ីឈ្នួលគេអាហ្នឹងវាវាបញ្ជាក់ថាតើយើងបានធ្វើអ្វីខ្លះណាបន្ទាប់ពីយើង បានជួយរំលាយបំផ្លាញគណៈបកខ្លួនឯងហើយបំបែកបំបាក់កម្លាំងខ្លួនឯងណាបាទហើយនឹងតើយើងមានគោលនយោបាយឬក៏មាន សកម្មភាពអ្វីដើម្បីជួយការងារដល់គណៈបកគេ បាទមិនមែនឲ្យយើងបំផ្លាញគណៈបកហើយហើយគេឲ្យគេចិញ្ចឹមយើងមួយជីវិតគេឲ្យតំណែងទូនាទីយើងមួយជីវិតធ្វើការលើកឲ្យយើងស្មើទៅនឹងសមាជិករបស់គណៈបកប្រជាជនណាណាកុំច្រឡំបាទកុំច្រឡំហើយអ្នកណាដែលត្រៀមធ្វើដំណើរទៅដូចងឿនសឿត្រៀមគិតឲ្យហើយទៅបាទបាទគណៈបកប្រជាជនណា បាទបើសិនជាយើងមិនបន្តផលប្រយោជន៍បន្តតម្លៃឬក៏មានតម្លៃជាការងារដើម្បីធ្វើការជាមួយគេតទៅមុខទៀតទេណាបាទណែឯងបានត្រឹមតែបំផ្លាញបាក់ខ្លួនឯងហើយណែឯងអស់តម្លៃហើយបាទគេទាត់ក្បាលយើងចោលហើយបាទនេះគឺជាឧទាហរណ៍មួយអឺសម្រាប់បងប្អូនណាដែលមានគំនិតគិតថាចង់ទៅធ្វើការបំរើអ្នកបាក់ បំរើហ៊ុនសែនហើយបំផ្លាញបាក់ខ្លួនឯងបាទខ្ញុំគិតថាចំណុចនេះក៏ជាចំណុចមូលហេតុល្អមួយ ដែលជនច័ន្ទបងជនច័ន្ទបុតគាត់ហៅហ៊ុនសឿមកសម្ភាសបាទគឺជាមិនឧទាហរណ៍បាទដូច្នេះខ្ញុំមិនមែនធ្វើការជាមួយគេហើយ គេទាត់ខ្ញុំចោលទេអញ្ចឹងបានខ្ញុំចង់និយាយថា សុំគុំយល់ច្រឡំ គេមិនបានធ្វើអាក្រក់ដាក់ខ្ញុំទេខ្ញុំមិនអាចនិយាយថាគេធ្វើអាក្រក់ដាក់ខ្ញុំទេបើសិនជាលោកហ៊ុនសែនស្នើឲ្យលោកត្រឡប់ទៅវិញដើម្បីធ្វើការជាមួយគាត់ចងសម្ព័ន្ធភាពជាមួយគាត់វិញតើលោកនឹងត្រឡប់ទៅវិញទេដាច់ខាតខ្ញុំមិនទៅវិញទេខ្ញុំដាច់ខាតហើយហ្នឹងខ្ញុំចង់អឺធានាលោកកន្លែងនេះខ្ញុំទៅខ្ញុំយកសម្ដី របស់នៃអឺលោកពូម្នាក់ឈ្មោះវ៉ាន់ឌីកាអុនអេសេចតូចខមមិនស្អីគេសូមអានខមមិនសេចតូចតិចបាទគាត់ថា ងួនសឿទី1បានសហការជាមួយហ៊ុនសែនប្លន់យកគណៈបកជាតិខ្មែរពីលោកសំរងស៊ីដើម្បីជួយការពារអំណាចហ៊ុនសែនងួនសឿទី2ចំមានងួនសឿទី2ដែរអោបតំណែងទួបទួលនីតិជាប្រធានបកយកទៅក្នុងគុកបងចង់បងអុចចង្អាក់រាល់ទង្វើសកម្មភាពអ្នកគ្រប់ត្រហេអ្នកណាគេងួនសឿទី2ដូចលេបខាយដល់ហើយបាទជប់អានហើយបាទជប់អានហើយបាទអានទៅប៉ុណ្្នឹងបាទហើយបាទ បាទគួរថ្នាក់បាទលោកវ៉ាន់ឌីកអនគាត់ច្រើននិយាយជាមួយខ្ញុំថាណែគាត់ចេញពីហ៊ុនសែនមកនៅស្រុករាំងហើយគាត់មិនត្រឡប់ទៅវិញទេខ្ញុំចំណុចកន្លែងហ្នឹងគឺដូចគាត់ដែរហើយហេតុអីយើងនិយាយឲ្យស្រួលស្ដាប់កប៉ាល់ហោះមួយ ដែលមានអ្នកបើកពីលុតហ្នឹងអត់ចេះបើកដូច្នេះកប៉ាល់ហោះហ្នឹងគឺនឹងធ្លាក់ងាប់អស់អ្នកនៅលើកប៉ាល់ហោះទាំងប្រមាណអញ្ចឹងយើងឃើញអញ្ចឹងយើងខ្លាចយើងលូតឆាត់យើងចុះពេលយើងលូតចុះបានហើយយើងអត់ឡើងទៅវិញទេខ្ញុំនិយាយប៉ុណ្ណឹងខ្ញុំយល់ថាលោកប្រហែលជាយល់ហើយបាទច្បាស់ហើយចំណុចហ្នឹងដូច្នេះលោកនឹងមិនវិលត្រឡប់ទៅចងសម្ព័ន្ធភាពជាមួយលោកហ៊ុនសែនវិញទេបើសិនជាលោកចង់ហក់ចូលនយោបាយវិញលោកនឹងចូលគ្រប់គ្រងគណៈបកណាដែរ អឺចំពោះចំណុចហ្នឹងខ្ញុំចង់ជម្រាបចេះថាដរាបណា ប្រព័ន្ធនយោបាយនៅអញ្ចឹងណាឥឡូវនេះថ្ងៃនេះខ្ញុំប្រកាសដាក់ផ្ដាច់សម្ព័ន្ធភាពជាមួយនឹងគណៈបកប្រជាជនពីថ្ងៃនេះតទៅខ្ញុំឈប់សហការជាមួយគណៈបកប្រជាជនទៀតហើយ បានសេចក្តីថាខ្ញុំអាចរិះគន់គណៈបកប្រជាជន បានឬក៏អ្នកនយោបាយរបស់គណៈប្រជាជនបាន ពីថ្ងៃនេះទៅប៉ុន្តែមុននឹងខ្ញុំមិនដែលនិយាយអីទេលោកឃើញស្រាប់ហើយខ្ញុំមិនដែលរិះគន់ខ្ញុំមិនដែលនិយាយទាំងអស់ព្រោះអីព្រោះខ្ញុំ មានចំណងសម្ព័ន្ធភាពឥឡូវពេលនេះចំណងសម្ព័ន្ធភាពយើងបានដាច់ហើយខ្ញុំប្រកាសដាច់ហើយហើយខ្ញុំប្រកាសដំណើរការគណៈបកជាតិគណៈបកពលរដ្ឋខ្មែរឡើងវិញប៉ុន្តែសួរថាតើខ្ញុំដំណើរការហ្នឹងខ្ញុំធ្វើការពារអ្នកណាខ្ញុំអត់ការពារអត់ទៅចូលជាមួយអ្នកណាទាំងអស់ប៉ុន្តែខ្ញុំគាត់និយាយថាបើជាបុគ្គលបុគ្គលបុគ្គលគឺសំរងស៊ីគឺជាមិត្តរបស់ខ្ញុំ ហើយលោកទេលីហ្វូនទៅសួរគាត់ទៅតាក់ទងមួយគាត់ទៅសួរថាជាមួយងួនសឿតើមិត្តមែនឬក៏អត់ណាដូច្នេះរាស៊ីឲ្យខ្ញុំយើងអត់មានទាស់គ្នាទេយើងជាមិត្តដ៏ល្អហើយយើងជួបគ្នាជាញឹកញយយើងបែកបាក់គ្នាពេលនោះដោយសារអីដោយសារលោកសំរាស៊ីក៏ដកខ្ញុំចេញហើយហេតុបានគាត់ដកខ្ញុំចេញព្រោះគាត់ជឿពួកអានៅជុំវិញគាត់មួយចំនួនដែលជាពួកខលខូចពួកអាតាមស៊ីតាមផឹកអាវ៉ាសែអត់បានការបានតែចាក់ដោត ហើយពួកអានោះវានៅជាមួយលោកសំរងស៊ីរហូតដល់រាល់ថ្ងៃហ្នឹងហើយជើពួកអឺខ្ញុំសំទោសណាបើខ្ញុំប្រើភាសាងួនសឿហើយជើពួកអាហ្នឹងរាល់ថ្ងៃហ្នឹងមានតែប្លន់ប៉លោកសំរងស៊ីនៅឬមួយក៏នៅជាមួយលោកសំរងស៊ីជួយការពារបកហើយជួយការពារគោលនយោបាយគាត់រួមដំណើរបន្តប្រយុទ្ធប្រឆាំងជាមួយនឹងជនផ្ដាច់ការរហូតដល់បច្ចុប្បន្នបាទសួរថាតើពួកដែលងួនសឿគាត់ថាអេបអបអីហ្នឹងណាបាទនេះណា តើពួកហ្នឹងមានបានចូលរួមបំផ្លាញគណៈបកដែលលោកសំនឹងស៊ីបង្កើតដែលលោកសំនឹងស៊ីដឹកនាំហ្នឹងឲ្យបែកបាក់ហើយទៅប្លន់ទេ បាទសួរទៅមើលមើលស្អីគេថាគេអ្នកដែលនៅក្បែរលោកសំទាំងស៊ីនឹងអីណាធ្វើឲ្យខ្លួនសឿនឹងខ្ទៀតអីណាអឺតានេះគឺគឺខូចមែនកុំកុំកុំខូចពេកបាទកុំខូចពេកបាទសម័យនេះយើងមិនអាចបោកគេបានទេស្នេះខ្ញុំមិនអាចចូលទៅជាមួយលោកសំទាំងស៊ីដើម្បីទៅជប់ មុខពួកអស់នឹងវិញទេនឹងទី1ទី2ខ្ញុំចង់ឲ្យអឺលោកសំរៀងស៊ីហើយចង់ឲ្យអ្នកនយោបាយទាំងអស់ផ្សេងផ្សេងយកខួរក្បាលមកគិតថាធ្វើប្រជាធិបតេយ្យប្រមូលផ្ដុំដោយរាល់ថ្ងៃគឺទៅអត់រួចទេខ្មែរនៅតែទាស់គ្នានៅតែកាប់ចាក់គ្នាអញ្ចឹងធ្វើប្រជាធិបតេយ្យរបៀបខ្ញុំទៅបាទប្រជាធិបតេយ្យស្វ័យយ័តបានគេថាយើងឲ្យអំណាច ទៅថ្នាក់ខេត្តទៅថ្នាក់ឃុំស្រុកបំបាច់ឲ្យមានទេ ស្រុកបំបត្តិចោលទៅហើយបោះឆ្នោតអឺខ្ញុំនិយោនេះគឺមានឧទាហរណ៍នៅស្រុកបារាំងស្រុកមួយប្រទេសមួយ ដែលខ្ញុំនៅយូរហើយ គេធ្វើប្រជាធិបតេយ្យអញ្ចឹងគេមិនឲ្យមាន ស្រុកតៃបាទបាទហើយឃើញនារីមាសហ្នឹងគាត់ថាគេមិនឲ្យចូលតៃក៏មកចូលជាមួយគ្នាបាក់សោកស៊ីគេមិនឲ្យចូលតៃគេស្គាល់លោកឯងហើយ ហើយបងឡុងឮអត់មិញគឺគាត់ចង់ឲ្យបំផាត់មានលេខមានស្រាប់ហើយមានតែខេតមានអីទេបងឡុងទៅដល់ណាបាត់ហើយគេហៅភាសាបារាំងគេហៅថា autonomy គេធ្វើប្រជាធិបតេយ្យរបៀបអញ្ចឹងបានសេចក្តីថាអ្នកឯងឡើងធ្វើនាយករដ្ឋមន្ត្រីអ្នកឯងមាននយោបាយអ្នកឯងផ្សេងប៉ុន្តែនៅតាមខេត្តនៅតាមឃុំច្បាប់កំណត់ថាមេឃុំមានសិទ្ធធ្វើអីខ្លះ ខេត្តកំណត់ច្បាប់កំណត់ថាចង្វាយខេត្តធ្វើអីខ្លះហើយចង្វាយខេត្តនឹងហើយនិគមនឹងក្នុងឋានៈខ្លួន ជាតំណាងឲ្យរដ្ឋាភិបាល មានសិទ្ធិធ្វើអីខ្លះដូច្នេះអ្នកទាំងអស់នោះធ្វើការតាមទួលនីតិរបស់ខ្លួន មែនដូចរងថ្ងៃដូចរងថ្ងៃឥឡូវខ្ញុំថាឥឡូវបោះឆ្នោតវាឃុំនោះវាទៅបោះឆ្នោតលោកបួនសឿខ្ញុំសូមកាត់ប្រសាសន៍តិចចុះលោកហាក់ដូចជាមានទស្សនវិស័យច្រើនណាស់ចំពោះការកែលម្អស្ថានភាពនយោបាយកែលម្អជីវភាពកែលម្អ ប្រជាធិបតេយ្យនៅប្រទេសកម្ពុជាក៏ប៉ុន្តែលោកធ្លាប់មានអំណាចលោកធ្លាប់ធ្វើជាអគ្គស្នងការរងលោកធ្លាប់ចូលប្រយុទ្ធនៅក្នុងឆាកនយោបាយនឹងសម្បើមណាស់ពីក្រៅឆាកក្តីពីមុខឆាកក្តីក៏ប៉ុន្តែលោកហាក់ដូចជាមិនបានធ្វើអីសោះក្នុងរយៈពេលនេះហេតុអីមកពេលនេះបើទើបឲ្យគេទាំងអស់គ្នានឹងត្រូវធ្វើតាមលោកហើយលោកចូលជាមួយនឹងលោកលោកថាលោកគ្រប់គ្រងលោកសំរេងស៊ីធ្វើត្បិតតែមិនគេចូលរួមអីវិញក៏ដោយចុះតើអ្នកណាអាច អាចទុកចិត្តបាននៅពេលដែលលោកធ្លាប់បម្រើលោកហ៊ុនសែនធ្លាប់យកលុយរបស់លោកហ៊ុនសែនធ្លាប់តំណែងតំណងលោកហ៊ុនសែនតាំងពីរឿងតំណោះដីធ្លីអីជាដើមនោះក៏ធ្លាប់តាក់ទងហ៊ុនសែនដែរតើតើធ្វើម៉េចនឹងមនុស្សអាចជឿលោកបានទៅនៅពេលដែលលោកលោកបានប្រើភាសាបារាំងយឹកណាដែលហេតុតែលោកអ្នកស្រុកបារាំងឥឡូវខ្ញុំសូមនិយាយភាសាអង់គ្លេសវិញលោក flip flop តែរហូតលោកដូចកលាស់ខ្លួននឹងរត់ពីមួយទៅមួយតែរហូតហ្នឹងអ្នកណាគេអាច flip flop ហ្នឹងត្រឡប់ត្រឡិនណាបងប្អូនអ្នកនៅក្នុងប្រទេសបាទ flip flop ហ្នឹងគឺចង់និយាយថានិយាយត្រឡប់ត្រឡិនបាទនិយាយទៅមុខទៅក្រោយទៅមុខទៅក្រោយបាទជឿលោកបានសម្ដីរបស់លោកនឹងមានអត្តពលបែបណាដែរលោកគិតថាគេនឹងជឿលោកបែបណាដែរទេអឺខ្ញុំជម្រាបចេះថាខ្មែរចង់បានអីរាល់ថ្ងៃចង់បានសុខទេចង់ឲ្យជួនបរទេសចេញពីស្រុកខ្មែរទេចង់ឲ្យជីវភាព ក្រៃក្ររាល់ថ្ងៃហ្នឹងឈប់ក្រៃក្រគ្រាន់បើជានឹងទៅមុខទៀតឬក៏ខ្លាយខ្លួនជាអ្នកមានបើចង់បានជឿតាមសម្ដីខ្ញុំជឿតាមសម្ដីខ្ញុំហើយយកទៅធ្វើទៅមិនបាច់ខ្ញុំធ្វើក៏បានដែរបើមិនទុកចិត្តខ្ញុំខ្ញុំជម្រាបខ្ញុំអាយុ70ហើយខ្ញុំអត់ត្រូវការអំណាចទេប៉ុន្តែខ្ញុំជាបញ្ញវន្តមួយរូបដែលបានរៀនសូត្រនៅស្រុកបារាំង ខាងវិទ្យាសាស្ត្រនយោបាយខាងច្បាប់ខ្ញុំយល់ថាបើខ្ញុំចេះដឹងហើយខ្ញុំមិនចែករំលែកទៅឲ្យខ្មែរបានសេចក្តីថាខ្ញុំជាមនុស្សអាត្មានិយមអញ្ចឹងរឿងដែលបងប្អូនខ្មែរទុកចិត្តខ្ញុំមិនទុកចិត្តខ្ញុំមិនសំខាន់ទេប៉ុន្តែសូមឲ្យបងប្អូនខ្មែរមើលថានៅស្រុកខ្មែរនរណាម្នាក់ដែលមិនបានសហការជាមួយហ៊ុនសែនអ្នកនយោបាយទាំងអស់ នរណាម្នាក់មិនសហការជាមួយហ៊ុនសែនទោះបីជារាំងស៊ីកឹមសុខាសហការជាមួយហ៊ុនសែនដើម្បីដូររដ្ឋធម្មនុញ្ញដោយលោកជួនច័ន្ទបុត្រជ្រាបហើយហើយរាល់ថ្ងៃគណៈបកតកោដែលមានសន្តិសុខខ្មែរនៅសហការជាមួយហ៊ុនសែនទាំងអស់ដូច្នេះអឺខ្ញុំខ្ញុំនិយាយថាគួរយកទៅគិតខ្លួនឯងទៅ បើស្រឡាញ់ខ្លួនឯងស្រឡាញ់គ្រួសារយើង ត្រូវយកសម្ដីខ្ញុំទៅគិតហើយបើមិនគិតទេ ហើយទៅពួកខ្ញុំធ្វើនេះខ្ញុំនិយាយនេះខ្ញុំអត់មានចង់បានអីទេខ្ញុំជម្រាបម្ដងទៀតលោកជួយចាន់ដួងនិយាយថាខ្ញុំនៅស្រុកប្រាំងនៅស្រុកប្រាំងខ្ញុំមានអ្វីអ្វីទាំងអស់ខ្ញុំអត់ត្រូវការអ្វីពីបងប្អូនទេបាទ អរគុណលោកងួនសឿដែលបានផ្ដល់ឱកាសឲ្យខ្ញុំបាទបានសម្ភាសលោកឲ្យបានដឹងដំណើរដើមតងសាច់រឿងទាំងប្រមាណដែលកើតឡើងចំពោះលោកហើយចំពោះការដែលលោកបានផ្ដល់យោបល់នេះហើយសង្ឃឹមថាអ្នកស្ដាប់នឹងពិចារណាដោយខ្លួនឯងចំពោះអ្វីដែលលោកបានមានប្រសាសន៍នេះខ្ញុំបាទសូមអរគុណហើយនឹងសូមជូនពរលោកឲ្យមានសុខភាពល្អជាពិសេសសូមឲ្យជៀសផុតអំពី បាទកិច្ចសម្ភាសនឹងគឺចប់ត្រឹមនឹងឯងបាទហើយបងប្អូនយល់យ៉ាងម៉េចដែរបាទឆាកកំ pl ែងបាទនេះអីក៏ទៅខ្ញុំថាផ្សាយផ្លែតទេថាផ្សាយសាកល្បងណាធ្វើតេស្តអភ័យថ្មីលេងពុយបាទមួយម៉ោងកន្លះបាត់អីបាទប៉ុន្តែដូចអត់ទាន់អង្គុយដេកឬនៅឃើញមុខតាហ្នឹងខ្ញុំចេះចង់សើចអឺរហស្សនាមគាត់អឺការពីជំនាន់គាត់នៅ អឺស្រុកខ្មែរ គេ ហៅទំពេកបាទទំពេកងួនសឿហើយឥឡូវនោះប្រហែលជាមិនត្រឹមតែពេកទេសង្ស័យតែឡាងោលហើយបាទឃើញពាក់មួកពាក់មួកបាទពាក់មួកបាទមិនហ៊ានទេសង្ស័យដូចជេមសុកចឹងបាទបាទដូចជេមសុកដូចហ៊ុនម៉ាណីចឹងឥឡូវហ្នឹងបាទបាទអឺគម្រក់បំផុតបង Kevin បាទហ្នឹងហើយបាទហើយខ្ញុំឃើញ ខ្ញុំបានស្ដាប់កិច្ចសម្ភាសហ្នឹងទៅខ្ញុំអង្គុយសោចណាបងខ្ញុំពេលហើយខ្ញុំសោចហ្នឹងគឺខ្ញុំសោចបុកជន់ច័ន្ទបុតហ្នឹងគាត់សួរគាត់ចាក់ដោតហើយខ្ញុំចូលទៅមើលសម្ភាសហ្នឹងខ្ញុំមើលទាំងមើលមុខមើលមុខបងសួរជន់ច័ន្ទបុតគាត់សួរគាត់ចាក់ដោតចំចំហើយគាត់បើខ្ញុំខ្ញុំខ្ញុំទប់អាសំណោចអត់បានទេខ្ញុំសួរឲ្យខ្ញុំសោយទេតែគាត់នេះគាត់សួរគាត់ធ្វើមុខដូចធំធម្មតាអត់ដឹងរឿងអញ្ចឹងទុកឲ្យងួនទុកឲ្យងួនសឿនឹងប្រកាច់ប្រកិនរីអាចម្នាក់ឯង បាទហ្នឹងហើយបាទអឺតាមពិតទៅវាល្អមួយយ៉ាងដែរបាត់មុខយូរហើយ ហើយ បានបងជុនច័ន្ទបុតលើកយកបុគ្គលនេះមកអឺបង្ហាញហើយនឹងផ្ដល់កិច្ចសម្ភារបាទយ៉ាងយ៉ាងដំណំមួយ ខ្ញុំគិតថាវាជាឧទាហរណ៍សម្រាប់អ្នកណាដែល ចង់ធ្វើដំណើរយកតម្រាប់តាមគំរូនយោបាយដោយតាងួនសឿបាទសូមឲ្យមើលមើលងួនសឿជាឧទាហរណ៍ហ្នឹងហើយបាទអញ្ចឹងណាបាទអឺឥឡូវបាទម៉ោងយប់កាន់តែរាត្រីហើយបាទបាទអឺសៃនាងគាត់ចង់ឲ្យងឿនសឿទី2ដឹងអូបាទមាន បាទខ្ញុំជឿមាន បាទអ្នកដែលចង់คลายខ្លួនជាងួនសឿទី2ឯនោះបាទ ហ្នឹងហើយហើយសូមអរគុណចំពោះការចូលរួមតាមដានរបស់បងប្អូនទាំងអស់បាទហើយដែលតែងតែគ្រប់គ្រងទូទួលមនសិការហើយខ្វះលឹះខ្វះកំហុសត្រង់ណាសូមបងប្អូនខន្តីអភ័យទោសអឺអរគុណចំពោះការគ្រប់គ្រងនេះគឺជា page ថ្មី បាទដែលមានលេខ3នៅពីមុខបាទដែលមានលេខ3នៅទីមុខពីមុខគឺ page ទូទួលមនសិការខ្មែរអឺយើងនឹងចាប់ដើមផ្សាយតែពី page នឹងទេចាប់ពីថ្ងៃនឹងតទៅបាទ បាទអញ្ចឹងសូមអរគុណជាថ្មីម្ដងទៀតសូមជម្រាបលាហើយជូនពរបងប្អូនឲ្យជួបតែ សំណាងល្អគ្រប់គ្រប់ក្រុមគ្រួសារបាទ